ហ្នឹងហើយយើងក៏ទំនុកបំរុងកូនចៅយើងឲ្យបានល្អតទៅទៀតអញ្ចឹងទៅយើងកុំចិញ្ចឹមកូនដោយទ្រព្យសម្បត្តិតែម្យ៉ាងត្រូវចិញ្ចឹមកូនដោយធម៌ហើយនឹងបានកូននឹងបានល្អហើយយើងក៏មានសេចក្តីសុខដោយសារតែកូននឹងមានធម៌ទៅកូននឹងមិនបានបៀតបៀនក្នុងការរស់នៅរបស់យើងជាម៉ែជាឪនឹងទេទេ ណាមានទ្រព្យសម្បត្តិមរតកតិចច្រើនអីហ្នឹងគឺកូនហ្នឹងមិនទៀមទាមិនចង់បានអីទេគឺថាដោយសារអីដោយសារយើងចិញ្ចឹមកូនដោយធัวណាឲ្យកូនហ្នឹងមានការចេះដឹង មានតតាញ់តាធัวនៅក្នុងខ្លួននឹងឯង នឹងម៉ែឪត្រូវចេះចិញ្ចឹមកូនដោយធัวនៅបានបានណាបានម៉ែឪមានសេចក្តីសុខហើយកូនចៅនឹងក៏ដឹងគុណម៉ែឪជាងបានទ្រព្យសម្បត្តិទៅទៀត ស្ដាមអានឹងដល់តែកូននឹងបានចេះដឹងធัวអាទៅណាដឹងគុណម៉ែឪនឹងដោយសារម៉ែឪនឹងហើយបានធ្វើឲ្យអញនឹងរួចពីបាបកម្មពីរារាមិនប្រព្រឹត្តទៅក្នុងការសម្លាប់ជីវិតសត្វអីជាដើមនឹងតែមានកម្មសិល5អីចឹងមកដោយសារគាត់នឹងទ្រព្យសម្បត្តិមានបណ្ណាបណ្ណាមិនស្មើនឹងសិល5ទេចឹង សិល5នេះស្ដេចចក្រទៅណាស្ដេចចក្រដែលព្រះអង្គគ្រប់គ្រងនៅក្នុងអាណាចក្រទាំងមូលហ្នឹងប្រទេសជាចំណុះសម្បើមហ្នឹងគ្រប់គ្រងឲ្យមនុស្សទាំងឡាយកាន់សិល5ណាឲ្យមនុស្សទាំងឡាយកាន់សិល5ទៀត ណាហើយដូចជាព្រះពលិនវច្ឆៈដែលលោកបានជាឯកតតិកៈកម្ពូលលើវិខទាំងឡាយនៃខាងទេវតាស្រឡាញ់នឹងមកពីជាតិមុនព្រះអង្គជាស្ដេចចក្រដឹកនាំមនុស្សទាំងឡាយឲ្យកម្មសិល5ណា ដល់ទៅពេលមនុស្សទាំងអស់នឹងបាត់បង់ជីវិតទៅទៅកាន់ទេវលោកទៅកើតជាទេវតាដោយសិល5ហ្នឹងណាហើយស្ដេចចក្រហ្នឹងក៏បានមកជាព្រះតលិនវច្ឆៈនេះតែទេវតានឹងនឹកមើលទៅអញបាននៅសម្បត្តិក្នុងទេវលោកនេះបានដោយសារអីថាអូបានដោយសារកម្មសិល5ជនណាអើយអ្នកណែនាំអញឲ្យកម្មសិល5ឃើញដល់ស្ដេចចក្រពត្តិអញ្ចឹងព្រះអង្គស្ដេចជាយប់ទៅណាហើយមើល ទឹកឃើញទៅជាព្រះបលិនវច្ឆៈទេវតានឹងមានញៀនដឹងបានអញ្ចឹងដល់អញ្ចឹងទៅព្រះបលិនវច្ឆៈនឹងជាទីគោរពស្រឡាញ់នៃ ទេវតា ទេវតាចុះមកគោរពប្រណិប័តលោកព្រះដែលមានភាកព្រះអង្គទ្រង់ជ្រាប ស្ថាបនាក្នុងឯកតតិកៈហ្នឹងណាគឺជាឯកតតិកៈកំពូលលើភិក្ខុទាំងឡាយផ្នែកខាងទេវតាស្រឡាញ់ មានវិខលោកឯកតតកៈអញ្ចឹងនឹងគឺអញ្ចឹងណាហើយដូចជាព្រះបរមពុរិស័ទព្រះអង្គក៏ធ្លាប់កើតជាស្ដេចចក្រដែរណាកើតជាស្ដេចចក្រមានសិល5ហើយដឹកនាំមនុស្សទាំងឡាយឲ្យមានសិល5គ្រប់គ្រប់គ្នាអញ្ចឹងទៅចឹង ព្រះអង្គធ្លាប់ក្នុងការបំពេញបុណ្យបារមីនឹងក៏ច្រើនហូហែទៀតនៅក្នុងមរជាដកអីអីហ្នឹងព្រះអង្គសូមបីបាបអកុសលដតីណាឲ្យព្រះអង្គទៅកើតជាសត្វកងោកនឹងហើយក៏ដោយក៏កងោកនឹងមានគួសម្បុលល្អមែនទែនទៀតដោយអានិសង្សសិល5 ហើយនឹងការដែលដឹកនាំឲ្យគេមានសិល5នឹងនៅជាប់ជាបច្ច័យមកទោះបីព្រះអង្គកើតនៅក្នុងកំណើតជាសត្វកងោកនឹងហើយក៏ដោយចឹងណាហើយព្រះអង្គនៅចាំជាតិបានទៀតចាំជាតិណាកាលដែលព្រះអង្គកើត ជាស្ដេចចក្រពត្តិនឹងចឹងដោយសារចក្ររតនឹងធ្លាក់ទៅនៅក្នុងស្រះបោករណីក្នុងវងតតតតមកទៀតចឹងទៅវាមានណារឿងរ៉ាវរឿងរ៉ាវក្នុងមរជាដកហ្នឹងវាជារឿងរ៉ាវក្នុងតកូលខ្សាត់ហ្នឹងចឹងណាដោយ មហេសីនឹងទ្រង់ព្រះសបិនឃើញដែលព្រះបរមពុរិស័ព្ទនឹងសម្ដែងពធัวណាណាហើយចម្លើយចង់ស្ដាប់ព្រះបរមពុរិស័ព្ទដែលកើតជាកងោកនឹងបានសម្ដែងធัวឲ្យស្ដាប់ចឹងក៏ចាត់ចែងពួកព្រាមនឹងដើម្បីឲ្យទៅរួព្រះបរមពុរិស័ព្ទនឹង រៀនទៅរੂអត់ឃើញទៀតនៅក្នុងដែនដីនៃព្រៃហើយមកពៀនជ្រឺកន្លងភ្នំទៅ6 7ចឹងទៅរੂអត់ឃើញមកវិញហើយព្រះមហេសីនឹងមិនមែនត្រឹមតែចង់លមាក់លមុំទេ ទៅជាសោយអីអត់បានទៀតស្គមរីងរីទៅព្រោះហេតុតែថាចង់ស្ដាប់ធัวចង់ស្ដាប់ធัวតាម ព្រះសុបិនណាដែលយល់សពទៅយល់សពឃើញព្រះបរមពុរិស័ទមកសំដែងធัวដោយតើនឡើងចង់ស្ដាប់មែនទេដល់ទៅអត់បានស្ដាប់សោយអីអត់បានទៅអញ្ចឹងទៅរហូតសោយព្រះទីវង្គតទៅអញ្ចឹងសោយវេលាលេងទៅព្រះជាវកើតទុកទៅកើតទុក ត្រង់ដែលមហេសីនឹងល្អណាស់មានចរិយាល្អណាទៀតមានសិលធម៌ណាមានសិលធម៌ណាស់គឺឧបនិស្ស័យមកល្អចង់ស្ដាប់ធម៌ទៀតឡើយវាមានការប្រព្រឹត្តល្អដល់អញ្ចឹងព្រះជាក៏ស្រឡាញ់មហេសីនឹងមែនទេដល់កើតទុកកើតទុកនឹងម៉ែសីអស់ជីវិតនឹងអស់ទៅពីកើតទុកទៅខឹងហ្មងចឹងណា ខឹងថាមកពីសត្វកងោកហ្នឹងឯងដែលធ្វើឲ្យមហេសីអញអស់វិជ្ជាមើលទៅយល់ខុសទៅវិញអាកើតទុកពេកចឹងទៅទៅជាវង្វេងចឹងទៅជាវង្វេងដល់ចឹងទៅណាបានព្រះអង្គចាត់ចែងចាដាក់ក្រាំងមាសដាក់ឋានៈណាណាបានបរិភោគ សាច់កងោកនឹងដែលមានពួរមាសប្រាប់ទ្រង់ទ្រាយសន្តានកងោកនឹងយល់សពឃើញពិតពិតចឹងវាសពឃើញពិតពិតឯសីនឹងយល់សពឃើញកងោកព្រះបរមពោធិសត្វរូបរាងយ៉ាងម៉េចយ៉ាងម៉េចនឹងគឺមេតេនហ្មងព្រះបរមពោធិសត្វក្នុងកាលនឹងរូបរាងចឹងហ្មងចឹងឧបនិស្ស័យវាឲ្យយល់សពឃើញមិនដែលឃើញសោះណាសត្វទៅយល់សពឃើញចឹងមែនណា អញ្ចឹងព្រះរាជាដាក់ថាអ្នកណាបានបរិភោគសាច់តងោកមានពួរសម្បល់អញ្ចឹងរូបរាងអញ្ចឹងអ្នកនឹងឯងគឺមិនចាស់មិនស្លាប់ចាដាក់ក្រាំងមាសទុកទៅចឹងចឹងដោយបំណងគិតថាកុំឲ្យកងោកនឹងរួចខ្លួនគឺថាតទៅស្ដាច់ក្រោយក្រោយទៀតគឺឲ្យចាប់ព្រៀននឹងទៅចាប់កងោកនឹងយកមកសោយហ្មងខឹងណាអានឹង ដោយគិតថាមកពីកងោកនឹងឯងមកពយល់សពអីមិនធ្វើឲ្យមហេសីសោយទីបង្គត់អានឹងរឿងវងវែងរឿងច្រឡំវាចិត្តមានផ្លែកផ្លែកអញ្ចឹងចឹងដោយសារមិនយល់ហេតុផល ដល់អញ្ចឹងទៅព្រះរាជាមួយចំនួនហើយមួយចំនួនទៀតចង់ធ្វើម៉េចកុំឲ្យចាស់ចង់ធ្វើម៉េចកុំឲ្យស្លាប់វាមានអញ្ចឹងទៀតណាព្រះរាជានឹងតតមកនឹងចាត់ព្រានឲ្យទៅរួចចាប់កងោកនឹងចាប់ជាម៉េចក៏អត់បានទេរហូតមកដល់ព្រះរាជា7ចំនួនព្រោះជឿទេជឿតែមានសាច់កងោកនឹងបរិភោគទៅជាអមតៈអត់ស្លាប់ទេអត់ចាស់ទៀត ហើយព្រះអង្គចង់តែនៅក្មេងអញ្ចឹងសបាយទៅ ក្នុងកម្មគុណទៅគ្រប់គ្រងនគរផងសបាយផងទៅឲ្យតែបាននៅក្មេងម្ល៉េះវាវាច្រឡំរឿងនឹងទៅវាអត់បាន កំណត់ដឹងសង្ខារធัวណាទៀតវាដែលស្អីកើតមកហើយមិនរលត់នោះមិនបែកភ្លេងនោះអត់មានទេដោយដុំពពុះទឹកអញ្ចឹងដោយថ្ងៃបដៅកូនអញ្ចឹងប៉ុន្តែដល់ទៅពរាជាក្រោយនេះទៀត រាជាក្រោយហ្នឹងណាប៉ុណ្ណឹងបានចាត់ចែងទៅចឹងដែរហើយព្រានព្រានលើក្រោយហ្នឹងក៏ប្រកែទៀតណាទៅសើបមើលដឹងហើយកងោព្រះបរមពុរិស័ទក៏នឹងមានអាយុលើ700ឆ្នាំទៀតអាយុច្រើនទៀតណា ហើយគេដាក់អន្ទាក់ជាប់អន្ទាក់អត់ឆ្លោះទេដោយសារនមស្ការថ្វាយបង្គំទៅហើយរមោរៈបរិទ្ធនោះណាឧបេតយញ្ចៈអបេតយញ្ចៈនឹងប៉ុន្តែមកផ្លាត់ត្រង់ដែលព្រាននឹងគាត់ឆ្លាតគាត់ដឹងថាកងោកនឹងហើយ ប៉ុន្តែដាក់អន្ទាក់ចាប់បាត់បានមកពីអីមកពីព្រឹកឡើងនមស្ការថ្វាយបង្គំណាថ្វាយបង្គំណាបែរមុខទៅទិសខាងកើតរំលឹកគុណព្រះពុទ្ធព្រះវិជ័យកពុទ្ធអីអីសពគ្រប់ល្ងាចឡើងបែរមុខមកទិសខាងលិចសម្លឹងព្រះអាទិត្យនមស្ការថ្វាយបង្គំព្រះពុទ្ធព្រះ ដឹងថាអូធ្វើយ៉ាងម៉េចកុំឲ្យកងោកនឹងនមស្ការតន់ទៅចាប់បានកងោកញីមួយមកណាវាឆ្លោះការត្រង់កងោកញីនឹងតើពង្រៀនឲ្យកងោកញីញីនឹងឯងចេះរងាវយ៉ាងពីរោះ បង្រៀនស្ងាត់ស្ងាត់ណាចេះឲ្យសញ្ញាស្ទាត់មករៀមដៃទៅឲ្យកងោបនឹងរងាវបង្រៀនបានដល់អញ្ចឹងយល់ទៅណាដល់ទៅពេលយល់ទៅព្រះអាទិត្យមិនតាន់រះផងព្រះពោធិសត្វមិនតាន់បាននមស្ការផងឲ្យសញ្ញាពឹបកងោបមេនឹងរងាវវឹងឡើងអញ្ចឹងទៅពេលនោះលឺសូរសំឡេង ដឹងថាជាកងោកកងោកមេដឹងណាទេកងោកនឹងកងោកគេដឹងគ្នាគេកងោកមេយំមិនកងោកឈ្មោលយំមិនហ្នឹងគឺដឹងណាស់ណាវិស័យសัตว์ណាពីនៅក្រំតែលឺវឹបប៉ុណ្ណឹងអាសេចក្តីស្រឡាញ់វាកើតឡើងស្ទុះវឹងមករកងោកមេហ្នឹងភ្លេចនមស្ការមកវឹកមកចន្ទៈព្រាតហ្នឹងជាប់ជើងចាប់បានចឹង ណាយកមកថ្វាយព្រះរាជាហើយព្រះបរមពោធិសត្វក្នុងកាលហ្នឹងដែលពោលភាសាមនុស្សបានជាមួយនឹងព្រះរាជាទៀតប៉ុន្តែវាត្រូវគ្នានឹងព្រះរាជានឹងឯងមកជាសាវករបស់ព្រះអង្គនឹងព្រះអនន្តអីអីនឹងគឺចិត្តដិតណាស់ជាមួយព្រះបរមពោធិសត្វដែលជាព្រះរាជាចឹងទៅហើយ សួរថាមិនបានជាព្រះអង្គចាប់ទូលព្រះបង្គំមកថាមកចាប់មកហ្នឹងដើម្បីបរិភោគសត្វប៉ុន្តែអីចោព្រះអង្គចាំបាច់ប្រឹងប្រែងជាយាមដើម្បីចាប់ទូលព្រះបង្គំមកបរិភោគសត្វទៅអីណាថាអត់ទេសាច់នៅឯងនឹងវាពិសេសជាងទេព្រោះតែកាលណាបរិភោគទៅ គឺអត់ចាស់អត់ស្លាប់ទេ អ្នកព្រះបរមពុរិស័ទណាជ្រាបពីក្តីនឹងហើយក៏សួរថាឥឡូវលើកទុកចោលហើយរឿងអត់ចាស់អត់ស្លាប់ហ្នឹងតែនៅទូលង្គមសួរសួរថានៅពេលដែលព្រះអង្គបរិភោគសាច់ទូលង្គមហ្នឹងតើទូលង្គម នៅរស់ទៀតដែរថាបើនៅរស់ទៅមិនបោភោគកើតតែតែស្លាប់នឹងឯងហើយជុំបើទូលបង្គំទូលបង្គំនឹងក៏ស្លាប់ដែរហើយហើយព្រះអង្គសោយសាច់ទូលបង្គំទៅហើយថាអត់ស្លាប់នឹងវាសមដែរទេបើថាសាច់ទូលបង្គំនឹងប្រកែបើតែទូលបង្គំនឹងអត់ងាប់វាសាច់ទូលបង្គំមកហើយទាំងសាច់ទាំងឈាមទាំងឆ្អឹងទាំងអស់នឹងទៅហើយ ណាហើយជាបទូលំគុំមានសាច់នឹងអញ្ចឹងហើយនៅតែស្លាប់ចុះគ្រាន់តែព្រះអង្គសោយទូលំគុំមកពេលនឹងរឿងអីដែលព្រះអង្គអត់សោយទីបង្គត់ស្ដាប់បានទៀតដាប់សេចក្តីនឹងបានកាលដែលព្រះបរមពុរិស័ទមិនតន់ប្រទានសេចក្តីនឹងគិតអត់ឃើញប៉ុណ្ណឹងទៅទៅយថាសាច់នឹងពូកែអីអីណាពូកែស្អីស្អីណារឿង ណាផ្សេងផ្សេងអានឹងមិនដឹងទេប៉ុន្តែថារឿងដែលថាមិនឲ្យចាស់មិនឲ្យស្លាប់គឺគ្មានឆ្នាំទឹកមកពីណាទេចឹងណាគ្មានឡើយអញ្ចឹងទៅយល់ទាំងយល់ទៅចាប់ជ្រះថ្លាជ្រះថ្លានឹងព្រះរំពោរិស័តចឹងថាតវ៉ាបន្តិចដែរណាតវ៉ាទៅទេណាសត្វផ្សេងផ្សេងវាមិនអញ្ចឹងប៉ុន្តែណែ សាច់របស់អ្នកឯងហ្នឹងវាខុសគេសាច់អ្នកឯងហ្នឹងវាខុសគេណាវាប្រកែសាច់អ្នកឯងហ្នឹងណាវាប្រកែវាត្រង់ណាណាមើលតែរូបមើលតែពួរសម្បុររបស់អ្នកឯងហ្នឹងគូដល់ពួរសម្បុរមាសឆ្នូតហ្នឹងក៏ស្អាតរូបរាងនឹងក៏ល្អណាស់សាច់នឹងវាប្រកែអញ្ចឹងណាបានអ្នកដែលបរិភោគទៅនឹង មិនចាស់មិនស្លាប់នឹងយើងមើលនៅក្នុងក្រាំងមាសឃើញមកព្រះរាជា7ចំនួនហើយតតគ្នាមកនឹងត្រូវការបរិភោគសាច់ណែឯងនឹងបានព្រះបរមពុរិស័ទថាអត់ទេណែអារឿងដែលពួរសម្បុរយើងល្អរូបរាងយើងស្អាតនេះណាមកអំពីយើងកម្មសិល5តាណាមកកម្មសិល5 ពីជាតិមុនណាជាយើងជាស្ដេចចក្រណាដឹកនាំមនុស្សទាំងឡាយឲ្យកម្មសិល5ណាប៉ុណ្ណាក៏ប៉ុន្តែវាមានបាបកម្មដតីផ្សេងដែលដែលឲ្យផលមកហ្នឹងបានជាយើងមកកើតជាសត្វហ្នឹងក៏ប៉ុន្តែសិល5ហ្នឹងនៅតែតាមមកឲ្យផលរូបយើងស្អាតល្អអញ្ចឹង ណាបានបរិជាថាបានអីជាផោះតាងណាដែលថានៅឯងជាស្ដេចចក្រហ្នឹងបានព្រះបរមពុរិស័ទក្រាប់អំពីចក្ររតណាចក្ររតណារតនៈរបស់ស្ដេចចក្រហ្នឹងបានធ្លាក់ទៅនៅ ក្នុងស្រះតោករណី អាហ្នឹងគាត់តាងទៅបាចិត្តនឹងរោមើលទៅណាជឿមជឿនៅពេលហ្នឹងព្រះរាជាចាត់ចែងឲ្យគេបាច់ទឹកស្រះបោកណីនៅក្នុងព្រះរាជវាំងហ្នឹងចឹងទៅឃើញរាជរដ្ឋនឹងមែន ហ្នឹងបានជឿច្បាស់ណាហើយក៏សូមសមាទានសិលពីព្រះបរមពុរិស័ទទៀតព្រះអង្គឲ្យសិល5ហើយប្រទានអវាទមិនឲ្យប្រមាទនៅក្នុងការគ្រប់គ្រងឲ្យលាចប្រឡាក់ដោយទឹកខ្មុំជាចំណីដល់ព្រះបរមពុរិស័ទផ្ទេររាជសម្បត្តិឲ្យព្រះបរមពុរិស័ទគ្រប់គ្រងទៀតទៅវិនិច្ឆ័យក្តីអីអីព្រះបរមពុរិស័ទមិនទទួលរាជសម្បត្តិនឹងនៅបរិ រិភោគលាយប្រឡាក់ទៅដោយទឹកខ្មុំ2 3ថ្ងៃក៏បាន លាព្រះរាជានឹងត្រឡប់មកទីកន្លែងវិញទៅនឹងរឿងរ៉ាវហ្នឹងហើយព្រះអង្គក៏ទៅតាមយថាកម្មទៅព្រះអង្គចឹងទៅនឹងគ្រាន់តែចង់បញ្ជាក់ពីរឿងរ៉ាវនៅក្នុងជីវិតនេះ ណាដែលមានសិល5នឹងចឹងហើយតាមជួយចឹងឲ្យទៅកើតទេវតាអីអីមើលឃើញទេស្រឡាញ់ព្រះពលិនវច្ឆៈដោយចក្រីជ្រះថ្លានឹងមកពីព្រះពលិនវច្ឆៈនឹងឲ្យរសាសិល5នឹងណានៅក្នុងកើតជាប្រអិនកើតជាស្ដេចចក្រពត្តិអីអីនឹងដោយសារសិលនឹង សូម្បីបាបប្រកម្មឯណានេះមួយឲ្យកើតទៅជា កំណើតសត្វហើយសិលនៅតែតាមទៅឧបធម្មនឹងនុបំរុងដោយពូសម្បល់ដោយរូបកាយអីអីអញ្ចឹងទៅទៀតអានឹងអានិសង្ឃសិលវាមានអញ្ចឹង ចឹងបានជាចង់រំលឹកកូនចៅនឹងរស់នៅត្រូវរស់នៅជាមួយគ្នានឹងធម្មសម្បត្តិឲ្យមានសិលចឹងទៅតែយើង មានសិលទៅ មានកូនចៅមកក៏ល្អរៀនដោយអានិសង្សិលណាធម្មតារឿងម៉ែឪនឹងចង់បានកូនល្អណាស់ណា ស្រឡាញ់កូននឹងមិនមែនចង់បានកូនមិនល្អទេដែលជាប្តីប្រពន្ធធម្មតាតែមានចិត្តចង់បានបុត្រក៏ប៉ុន្តែប្រាថ្នាបុត្រទោះប្រុសក៏ដោយស្រីក៏ដោយឲ្យជាកូនប្រុសល្អកូនស្រីល្អនឹងឯងទឹកចិត្តហ្នឹងដូច្នេះយើងមានសតិសម្បជញ្ញៈ ណាប្រប៉ុណ្ណឹងចឹងយើងក៏ត្រូវតែធ្វើជាកូនល្អតទៅហើយយើងជាម៉ែជាឪល្អនឹងបានគ្រប់គ្រងវងតកូលកូនចៅយើងតទៅជាកូនល្អតទៅទៀតចឹងទៅមានមានរឿងមួយគឺរឿង ព្រះបរមពុរិស័ទព្រះអង្គកើតទៅជាមួយនឹងម៉ែឪនឹងបានអាយុ7ឆ្នាំទៀតពេលមួយនោះស្ដាប់ឮម៉ែឪគាត់ខ្សឹកគ្នាខ្សឹកគ្នាយោជីតាដែលចាស់ហើយមិនធ្វើអីមិនបានឯញីញោហ្នឹងតែយោគាត់ទៅកប់ទៅមកបាក់ឲ្យគាត់នៅពិបាកចិញ្ចឹមគាត់ រូវគ្នាទាំងត្រូវរូវគ្នាប្រៀបរាប់បរិស័ទដាប់លឺក្រោកពីល្ងិតល្ងិតឡើងទៅពួននៅក្នុងរតេះហើយស្រេចណាមបាននាំណាគ្នាដែលដាក់ឪពុកនៅនឹងរតេះហ្នឹងឯងចាស់ហ្នឹងមមិញមមាំងវងវែងហ្នឹងណា ហ្នឹងឯងប្រាប់ថារៀបចំទៅឯនេះទៅឯនោះអីចឹងទៅក៏ហក់ឪពុកហ្នឹងវ៉ៃវ៉ាន់គឺណាទៅជើជៀលអីអីអីដាក់នៅនឹងរតេះនឹងអញ្ចឹងទៅដូចជាទៅស្រែទៅចំការទៅព្រៃអីអញ្ចឹងហើយព្រះបរមពុរិស័ទទៅពួននៅនឹងក្នុងអាទៅជើលអីគ្រួបទៅពួតទៅហើយខ្លួនតូចពួនបាត់ទៅហើយនៅល្ងិតល្ងិតទៅបានមើលណាផ្សែងទៅឪពុកដាក់ទៅយកទៅ ដល់ក្នុងព្រៃរួចទៅចុះមកទាញជាប់កាប់ទៅកាប់ដីដើម្បីគប់គាត់ប្រុងគប់ប្រុងប្រុងគប់គាត់ទាំងរស់ហ្នឹងណាពងកាប់ហត់មរួសម្រាប់អញ្ចឹងងាកមកកូននៅអង្គុយក្រោយនេះណាតាកូនឯងមកតាមណាខ្ញុំមកតាមប្រទេសនឹងឯងជាប្រទេសមកឬក៏ហីទៅអាងតែកូននៅតូចណា ណាអត់អីទេមកឲ្យក៏មកទៅណារួចទៅព្រាបរំពុរិស័ទសួរថាអើឯងជីកនៅទៅអីហ្នឹងអាគាត់តាខ្លួនឯងហ្នឹងគាត់ចាស់ហើយគាត់គាត់ទៅកុំឲ្យបាក់នៅមើលគាត់រួចទៅព្រះបរមពុរិស័ទបានឱកាសឲ្យអង្គុយសម្រាកហត់កាប់ដីទាញជាប់កាប់ទៅកាប់មួយនៅក្បែរគ្នានឹងដែរ កាប់ដីធ្វើដៅនឹងដែរគឹបគឹបចិត្តកាប់ចឹងណាឪពុកសួរថាចុះកូនឯងកាប់អីទៅកាប់ឲ្យហើយណាឪឯងចាស់ទៅខ្ញុំយកមកគប់កន្លែងនឹងដែរណាឯនោះគ្រាន់តែលឺប៉ុណ្ណឹងភ្ញាក់ខ្លួនទៅណាចាប់កូនដាក់លើអតេបដឹកឪមកវិញចិនឪនឹងយ៉ាងល្អតទៅអានឹងវាគិតអត់ឃើញយ៉ាងដែរតែចឹងតែព្រះបរមពុរិស័ទសំបញ្ញាមកគឺថាជួយឪពុកនឹងបាន តាមចិនជួយមិនឲ្យឪពុកនឹងប្រព្រឹត្តនៅអំពើអកតញ្ញូចឹងឡើយនឹងហើយធូអាអីផ្សេងផ្សេងទៀតសន្ធឹកនឹងកាលពីការវិសាខានឹងនៅមានកសែតនឹងស្រាប់ហើយណាផ្សាយផ្សំគ្នាទៅហើយអឺ សមាបតីអីអីហ្នឹងក៏ឆ្លាប់បានស្ដាប់ធัวរៀនធัวភាសាបោសិទ្ធិសិលអីតាំងពីតូចមកមិនណាក៏នៅមានការចេះដឹងសមាធិហ្នឹងអញ្ចឹងទៅ ណាហើយក៏រស់នៅជាមួយស្វាមីនឹងឲ្យបានសេចក្តីសុខដោយសារគុណធម៌ដែលបានសិក្សារៀនសូត្រនឹងចេះដឹងហូអាចច្រើនណាស់គួយនិយាយប្រាប់ពយល់ពេលនេះទៅក៏មិនអស់ដែរព្រះធម៌អាដែលយើងត្រូវស្ដាប់ត្រូវរៀនយើងជឿថាធម៌នឹងជួយរំលឹកជួយប្រាប់យើងចឹង នៅសពគ្រប់ច្រើនណាស់កុំឲ្យតែយើងគិតថារស់នៅក្នុងមួយជាតិនឹងឲ្យតែយើងមានទ្រព្យសម្បត្តិមានឋានៈបំស័ករស់នៅ បានហើយកុំឲ្យយើងគិតទៅតែពីរឿងបច្ចុប្បន្ននឹងទៅផ្នែករឿងទ្រព្យសម្បត្តិរឿងលៀបរឿងយសនឹងតែប៉ុណ្ណឹងតែឲ្យតែយើងគិតថាសេចក្តីសុខសំខាន់គឺនៅត្រង់ចិត្ត តែកាលណាយើង មានធัวបានចិត្តយើង បានសុខតែកាលណាចិត្តបានសុខជីវិតរស់នៅជាសុខហើយអានឹងសំខាន់គឺសេចក្តីសុខផ្លូវចិត្ត ហើយធ្វើម៉េចឲ្យចិត្តនឹងបានសេចក្តីសុខគឺតលឲ្យចិត្តនឹងមានបញ្ញា តលឲ្យចិត្តនឹងមានសិលតលឲ្យចិត្តនឹងឯងមានគុណធម៌ផ្សេងផ្សេងទៀតដាក់គួររៀនធម៌ឲ្យច្រើនទៅចេះគិតចេះគិតនឹងឯងដែលនាំឲ្យចិត្តនឹងឯងជាកុសលរឿងដែលត្រូវឲ្យកើតទុកខ្លាំងបែរទៅជាល្មមមរឿងមមមបែរទៅជាអត់មានកើតទុកដោយសារអីដោយសារចិត្តនឹងមានបញ្ញាយល់ដឹងហេតុផលនៃជីវិតដល់អញ្ចឹងទៅគឺរស់នៅដោះស្រាយស្រួល រួលទៅជាមួយនឹងអ្នកដតីអ្នកដតីហ្នឹងក៏ស្រួលត្រឡប់មករកយើងវិញចឹងដូចគ្នាដែរចឹងយើងកុំចិត្តតែចង់ឲ្យអ្នកដតីហ្នឹងស្រួលល្អមករកយើងគឺយើងត្រូវធ្វើឲ្យស្រួលធ្វើឲ្យល្អទៅរកអ្នកដតីចឹងទៅចឹងធម្មតាយើងសំពះគេ យើងគោរពគេគេគោរពយើងទៅវិញទៅមកអញ្ចឹងទេចឹងយើងទួនខ្លួនដាក់គេគេក៏ទួនខ្លួនមកណាសរសើរទៅអូកូននឹងល្អទួនខ្លួនគោរពអ្នកចាស់ទុំអីអីអញ្ចឹងទៅដូចជាផ្កាដែលមានពណ៌ស្រស់មានក្លិនក្រអូបរឿងអ្វីអ្វីហ្នឹងគឺថាយើងអាចអប់រំបានមនុស្សសាងការងារការងារសាងមនុស្សអញ្ចឹងបើយើងធ្វើ កិច្ចការងារមិនល្អការងារមិនល្អហ្នឹងក៏សាងយើងឲ្យទៅជាមនុស្សមិនល្អទៅជាឃាតករទៅជាចោរអីចឹងទៅណាផ្សេងផ្សេងអកតញ្ញូរហូតដល់ទៅត្រូវអនន្តរិយកម្មដោយមេត្តាធាតសម្រាប់មេត្តាបេតិធាតសម្រាប់បេតាអីទៅក៏មានដែរអាហ្នឹងអញ្ចឹងណាមនុស្សសាងការងារការងារសាងមនុស្សប៉ុន្តែបើយើងសាងការងារល្អទៀតណាការ ងារនឹងក៏នៅទំនុកបំរុងឲ្យមនុស្សនឹងឯងបានរស់នៅល្អអ្វីអ្វីក៏ល្អទៅសូត្រចេញអំពីការងារនឹងទាំងអស់វាគ្រាន់តែថា ដែលយើងអាចធ្វើការងារល្អនឹងបានដោយចំណេះដឹងដោយការប្រឹងប្រែងជាយាមតទៅអញ្ចឹងការងារល្អនឹងឯងនឹងសាងឲ្យយើង ទៅជាមនុស្សល្អរស់នៅនឹងឯងជាសប្បុរសជាបណ្ឌិតអីអីអញ្ចឹងទៅទៀតបានអញ្ចឹងដោយ អំពើល្អដោយកាយវិចារចិត្តហ្នឹងយ៉ាងណាមិញណាមនុស្សរក្សាធัวធัวរមែងរក្សានៅបុគ្គលនោះវិញ ដឹងអញ្ចឹងណាយើងត្រូវរស់នៅក្នុងភាពជាមនុស្សដែលថាមនុស្សគឺមគ្គអ្នកម្នាក់ហ្នឹងគឺចិត្តឧបសៈឧបពេញទួសជាងសហ្នឹងប្រែតែខ្ពង់ខ្ពស់អ្នកដែលមានចិត្តខ្ពង់ខ្ពស់នឹងឯងចឹងហ្នឹងឯងដែលហៅថាមនុស្សចិត្តល្អណាមនុស្សកុំឲ្យមនុស្សមនុស្សនឹងយើងអត់ដែលសរសេរទេប៉ុន្តែបើបល័យមគ្គអ្នកហើយនឹង ណាអ៊ីសៈអ៊ីពេញតួសជាងសអ៊ីសៈនឹងចំណែនចំណែនគ្នានេះជាបាបៀតបៀនសពគ្រប់ចេញពីចំណែននឹងទៅទៀតទៅហើយដល់ទៅអ៊ីពេញតួនឹងមកជាសអេទៅ ប៉ុណ្ណាអានឹងអាចអានថាជាមនុស្សអាចអានថាជាមនុស្សអីចឹងទៅអានឹងអសរនឹងអត់មានទេប៉ុន្តែគ្រាន់តែចង់លើកបញ្ជាក់អំពីពាក្យថាមនុស្សអីណាមនុស្សអានឹងមានតែយើងយើងហៅមនុស្សមនុស្សគ្រប់គ្នារាល់ថ្ងៃនឹងមនុស្សមនុស្សហ្នឹងគឺអ្នកដែលមានចិត្តខ្ពង់ខ្ពស់ឧបពេញតួសជាងសហ្នឹងខ្ពង់ខ្ពស់ដឹងហេតុដឹងផលដល់មកបូកជាមួយមគ្គអ្នកគឺចិត្តទៅ ទៅជាមនុស្សណាអ៊ុពេញតួហ្នឹងទៅជាស្រអ៊ុទៅប៉ុន្តែវាមានវាមានមនុស្សយើងដែលមានចិត្តអាក្រក់ចិត្តមិនល្អហ្នឹងហ្នឹងមិនមានការអប់រំចម្រើនទៅដោយមេត្តាករុណាហ្នឹងវាទៅជាមនុស្សអាហ្នឹងពាក្យយើងយើងនិយាយទៅទេមនុស្សហ្នឹងតែមនុស្សបាទតែព្រោះសអ៊ីហ្នឹងក៏អាចទៅជាអានសអ៊ឺក៏បានដែរ ជាពឹសយ៉ាងពឹសមើលពួរស្អីនឹងសសោះវិសាពឹសណាយើងមានអានពីរណាយើងអានពឹសដូចជាពួរស្អឹកអញ្ចឹងតែអានឹងបើមេអ្នកចិត្តនឹងហើយនឹងអ៊ីសាហ្នឹងអានឹងគឺអត់ល្អទេបានន័យថាអ្នកដែលមានចិត្តច្រណែនឈ្នានេះគឺរស់នៅដោយសេចក្តីទុក្ខលំបាកទាំងបើរស់នៅដោយ មានសទ្ធាយល់ដឹងហេតុផលនៃជីវិតត្រឹមត្រូវអ្នកដែលបានសេចក្តីសុខមាន បានទ្រព្យសម្បត្តិយើងដឹងថាអូមកពីគាត់មានបុណ្យណាបានធ្វើមកអញ្ចឹងទៅ យើងត្រេកអរនឹងបុណ្យដែលគាត់បានធ្វើហើយអញ្ចឹងទៅយើងសប្បាយចិត្តនេះរស់នៅសប្បាយចិត្តហ្នឹងឯងជាសុខចឹងបើរវល់តែមួម៉ៅស្ដៅកាហាយគេមានជាង គេបានជាងគេធំជាងអាហ្នឹងយើងអត់មានសេចក្តីសុខទេ នឹងហើយភរិយានឹងក៏អញ្ចឹងដែរប៉ុន្តែមិនមែនជារឿងដែលរស់នៅដុក ដាំប្តីនឹងឲ្យទៅពីរឿងមានទ្រព្យសម្បត្តិឲ្យទៅពីរឿងទៅជាអ្នកធំអីអីនោះមើលប្តីគេគេរស់បានប្តីគេនឹងគេអ្នកធំគេមានឋានៈបំស័កអីអីចឹងទៅ ណាមានពាក្យសម្ដីអាកប្បកិរិយាបញ្ឈឺចិត្តប្តីអីទៅចឹងអានឹងមិនឈ្មោះថាស្រឡាញ់ប្តីទេតែរឿងរឿងរឿងដែលត្រូវយល់វាមានច្រើនណាស់ព្រោះត្រូវសិក្សាពធัวត្រូវអប់រំទូមានចិត្តគ្រាន់តែប្រមូលសរុបមកឲ្យយើងដឹងថា ថាសេចក្តីសុខសំខាន់គឺនៅលើចិត្តដែលយើងមានសេចក្តីសុខណា រហូតដល់តែយើងចេះសាងសេចក្តីសុខដោយខ្លួនឯងទាំងមិនផ្ញើសេចក្តីសុខរបស់យើងទៅនឹងអ្នកដទៃទាំងស្រុងទៅសពគ្រប់ទាំងអស់នោះទេអ្វីអ្វីខាងក្រៅទាំងក្រៅសិតតែប្រែប្រួលអត់ទៀងទាត់ទេទាំងមិនប្រកបជាថាអ្វីអ្វីនឹងឯងផិតភ័យទៀងទាត់តាមដែលយើងស្រឡាញ់ តាមដែលយើងពេញចិត្តទេអានឹងវាជាការពិតណាយើងត្រូវពិចារណាអញ្ចឹងត្រូវដឹងថាអ្វីអ្វីក៏ប្រែប្រួលដែរដូច្នេះយើងត្រូវសាង សេចក្តីសុខក្នុងចិត្តរបស់យើងចឹងឲ្យជាអ្នកមានសទ្ធាឲ្យជាអ្នកមានប្រាជ្ញាស្មារតីឲ្យជាអ្នកយល់ដឹងការពិតនៃជីវិតអានឹងបានយើងរស់សេចក្តីសុខក្នុងចិត្តរបស់យើងឃើញនឹងដែលឲ្យកូនប្រុសស្រីនឹងបានយល់ពីសេចក្តីទាំងអស់នឹងមានកតញ្ញូតាធัวណាមហើយមានការយល់ដឹងអំពីគុណតម្លៃនៃជីវិតគឺសេចក្តីល្អដែលត្រូវគ្រប់គ្រងថែរក្សារហូត មកដល់សេចក្តីនៃពធនឹងដែលរំលឹកបានទឿនពីការដែលត្រូវចេះសាងសេចក្តី សុខនៅក្នុងចិត្តសន្តាន របស់ខ្លួនកុំឲ្យយើងចិត្តទៅផ្ញើសេចក្តី សុខផ្ញើជីវិតជីវ៉ាទៅលើ អ្នកដតីឬក៏របស់ខាងក្រៅចឹងយើងបានជួបជុំគ្នាអញ្ចឹងហើយ យើងធ្វើសេចក្តីល្អឲ្យដល់គ្នាទៅ ណាព្រោះយើងមិនដឹងជាបែកគ្នាពេលណាយើងមិនដឹងទេមិនទៀងទាត់សោះឡើយយើងអត់ចង់បែកទេម៉ែឪចង់ឲ្យតែយើងនៅជុំគ្នាបានសេចក្តីសុខប៉ុន្តែយើងក៏មិនត្រូវបិទភ្នែកមិនសម្លឹងមើលការពិតនៃជីវិតដែរយើងមើលការពិតអញ្ចឹងទៅដើម្បីយើងត្រៀមយើងរៀបចំយើងធ្វើអ្វីអ្វីឲ្យហើយណាគឺដូចថាយើងជួបគ្នាអញ្ចឹងយើងធ្វើសេចក្តីល្អឲ្យដល់គ្នានឹងគ្នាទៅព្រោះយើងមិន ដឹងជាបែកគ្នាពេលណាបានជាជួបគ្នាហើយបងប្អូនអីធ្វើល្អជាមួយគ្នាទៅម៉ែឪគោរពថ្វាយបង្គំដឹងគុណគាត់ទៅញាតិមិត្តអីអីហ្នឹងយើងដឹងតែពីធ្វើល្អទៅដល់ពេលយើងបែកគ្នាទៅយើងមិនក្តៅក្រហាយស្ដាយក្រោយអាហ្នឹងហើយបើថាវានៅតទៅទៀតទៅ10ឆ្នាំ20ឆ្នាំ100ឆ្នាំទៅគឺយើងរឹតតែបានបណ្ដុះបណ្ដាលចិត្តសន្តានរបស់យើងបានល្អរឹតតែយូរទៅរឹតតែល្អប៉ុន្តែវាគ្រាន់តែថាយើងត្រៀមឲ្យហើយចឹង យើងត្រៀមឲ្យហើយព្រោះរឿងក្នុងជីវិតវាអត់ត្រៀមទេវាអត់មានដូចតែយើងគិតដូច ដែលយើងត្រូវការប្រាថ្នាទេដូច្នេះយើងរត់ទីពឹងនៅក្នុងជីវិតរបស់យើងនឹងឯងដោយប្រញាប់ប្រញាប់ដោយរូតរះដោយតែព្រះអង្គសម្ដែងថាអច្ចេវៈកិច្ចមាតតាំងកោជាញាមរណងសវេណេណូសង្ករន្តេនៈមហាសេនេនមជ្ជនាប៉ុណ្ណឹងសេចក្តីព្យាយាមត្រូវបំពេញត្រូវអប់រំឲ្យរឿយរឿយដោយសេចក្តីល្អយើងមានភរិយាមានទៅ មានស្វាមីមានទៅប៉ុន្តែយើងត្រូវតែមានសេចក្តីល្អជាប់ ជានិច្ចយើងមានកូនមានទៅតែយើងត្រូវមានសេចក្តីល្អយើងមានទ្រព្យសម្បត្តិមានទៅយើងមានមិត្តភ័ក្តិមានទៅតែត្រូវតែនៅជាមួយសេចក្តីល្អកុំបោះបង់សេចក្តីល្អដែលជាគុណធម៌ជាប់តជីវិតរបស់យើងវែងឆ្ងាយតទៅគ្មានបងប្អូនម៉ែឪប្តីប្រពន្ធកូនចៅណាដែលជាប់តាមទៅជាមួយយើងទេជាដំណើរជីវិតម្នាក់ឯងគត់ប៉ុន្តែសេចក្តីល្អនេះឯងនឹងរក្សាបដិសន្ធិវិញ្ញាណមិនឲ្យទៅកម្មទីទុកទី យទៀតហើយនឹងរៀបចំឲ្យយើង បានរស់នៅជាសុខរហូតដល់បាន រួចផុតចាកទុក្ខទាំងពួងទាំងសូមអនុមោទនា ព្រោះណាចឹងប៉ុណ្ណឹងចុះមួយម៉ោងណាណាក្នុងការសម្ដែងនៅពុទ្ធគួរហ្នឹងក៏សំគួរហើយនៅពេលវេលាហើយក៏បានចូលរួមជាធម្មទានហ្នឹងហើយព្រោះជាពុទ្ធគួរទៅប្រមាណព្រោះជាប្រមាណ50ម៉ឺនណាស់ច្រើនណាស់ហើយចង់ដៃកូនណា50ម៉ឺនហ្នឹងចង់ដៃកូនទាំងហើយកូនប្រុសស្រីហ្នឹងបានចំណងដៃពធัวជាជាជុំរស់នៅជាមួយធัวត ទៅណាកូនប្រុសស្រីទាំងហ្នឹងហើយបានក្តីសុខក្តីចម្រើនណាជាមួយគ្នានឹងពពួកប្រាក់ចងដៃតិចមែន ប៉ុន្តែពធัวល្អណាស់ហើយកូនប្រុសស្រីនឹងប្រតិបត្តិតាមពធัวហ្នឹងណាហើយស្ដាប់តតទៅទៀតទៅណាមានពេលវេលាល្ងាចអីចឹងយើងស្ដាប់បានកន្លះម៉ោងកន្លះម៉ោងរាល់ថ្ងៃទៅ ដីល្អស្រី ចម្រើននឹងមានដល់កូនប្រុសស្រីចឹងចឹងការសម្ដែងធម៌ទេសនាក៏សំគួរនៅពេលវេលាត្រឹមតែប៉ុណ្ណេះឯងអេវ៉ាំងគុណអាចារ្យ សូមនមស្ការថ្វាយបង្គំវិជ្ជពេញនៃបត្រៃរដ្ឋដែលជារតនៈរបស់អង្គម្ដងវិសាលពុទ្ធពុទ្ធលើក្នុងសូមនមស្ការថ្វាយបង្គំព្រះកណ្ដាលគុណចាស់អង្គគ្រូព្រះចារិកាបាត់នឹងវេរាមហើយវត្តទួលខ្ពស់ណាស្ថិតនៅក្នុងភូមិទួលខ្ពស់ក្នុងភូមិក្រូចស្រុកព្រៃឈរខេត្តកំពង់ចាមទៅប៉ុណ្ណា ក្នុងកម្មវិធីបន់បន់អីខ្លះចឹងបន់ចម្រើនប្រជជនអបន់ចម្រើនប្រជជនទៅទេលោកគ្រូបាទចារិកាហើយនឹងដូចការប្រាក់អីផងអត់ទៅការប្រាក់កសាងអីកសាងលំងនៅខ្លោងទ្វារអារបងខ្លោងទ្វារចឹងគណា ហ្នឹងណាក្នុងកម្មវិធីបណ្ឌិតប្រតិទៅនៅក្នុងថ្ងៃនេះថ្ងៃអាទិត្យ7រោចខែកដិកក្នុងពុទ្ធសករាជ2554ទៅកណ្ដាលមកមកក្នុងកាលកាអង្គគ្រូលោកគ្រីណាមន្ត ហ្នឹងហើយសូមថ្វាយបង្គំប្រកាសណាគុណចាស់ព្រះសង្ឃគ្រប់ព្រះអង្គទាំងណាដោយបតីអនុគ្រោះក្នុងទីវត្តនេះក្តីក្នុងក្នុងសាសនាមណ្ឌលទាំងគ្រប់ព្រះអង្គទាំងអស់ដែលប្រព្រឹត្តត្រួតត្រងពធព្រះវិន័យដើម្បីបន្តអាយុនៃពុទ្ធសាសនា នឹងសូមគោរពលោកអាចារ្យគណៈកម្មការសម្រាប់វត្តគ្រប់វត្តទាំងអស់អញ្ញាធัวដែនដីទាំងណាញាតិញោមប្រុសស្រីណាសន្តិសុខពូលីសគូបាគណៈបានជើញមកក្នុងពិធីបុណ្យនេះផងដែរ ទាំងអស់គ្នាទៀតណាឲ្យបតីអនុគ្រោះអធិបាលរក្សាដែលនៅសវត្ថភាពណាសន្តិសុខណាសន្តិភាពនៅក្នុងសង្គមជាតិណាដើម្បីឲ្យប្រទេសខ្មែរយើង ណាមានសេចក្តីចម្រើនទៅដោយសេចក្តីសុខណាសម្រាប់ប្រជាជនជារះក្នុងព្រះគោទាំងបានដែលស្គាល់នៅពលឺសុខសន្តិភាពណាហើយបានដែលពេញបំសល់ទៀនសិលណា ភារនីដបធัวបានជាទីពឹងគុណណានឹងខ្ញុំណាប្រកាសថាបានមានឱកាសបានចូលរួមនៅក្នុងពិធីបុណ្យនៃវត្តមង្គលារាមវត្តទួលខ្ពស់នេះណាកាលពីច្រើនឆ្នាំហើយក្នុងកាលនោះពេលព្រឹកហ្នឹង ចូលទៅបននៅវត្តចាស់គណៈកម្មហ្នឹងហើយចេញមកផ្លូវហ្នឹងគេនាំវៀងចេញទៅផ្លូវតអង្គណាហើយចេញទៅផ្លូវត្រើងបានចូលមកពីព្រៃទៅតឹងមកវត្តត្រួយកាលហ្នឹងណាលើកលើកមកពុះពុះមកឡើង ចិត្តដល់ថ្ងៃត្រង់ណានឹងនៅវត្តក្រូចហ្នឹងក្បែរនេះហ្នឹងណាហើយដល់មកថ្ងៃនេះមកមុនមកណាណាសោមកាពីវត្តក្រូចណាវត្តក្រូចវត្តក្រូចមកយឺតណានេះមកលឿនណាមកពី ថ្ងៃហ្នឹងវត្តព្រឹកតែមួយហ្នឹងហើយចូលមកតាមផ្លូវបខំលឿនណាហ្នឹងណាចឹងដោយការចូលរួមពីលោកគ្រូអ្នកគ្រូសាសានុសិស្សមួយក្មួយបានតដាគុណចាស់រៀបចំចាត់ចែងដើម្បី ប្រសានុសិស្សបានចូលរួមស្ដាប់នៅពធផងដែរណាដោយក្តីជ្រះថ្លាចឹងការស្ដាប់ពធនឹងដោយគុណចាស់ព្រះអង្គបានប្រកាសបញ្ជាក់បាញ់បាញ់ហើយគឺនាំឲ្យមានបញ្ញាចឹងណាបញ្ញានៅក្នុងពុទ្ធសាសនានេះគឺជាបញ្ញាពិសេសណាស់ បញ្ញានឹងគឺអាចចាត់បងពីក្តីទុកក្នុងចិត្តបានបញ្ញាហ្នឹងណាណាបញ្ញាក្នុងពុទ្ធសាសនាហ្នឹងពិសេសខុសពីបញ្ញាក្នុងលោកចឹងណាបញ្ញា ជាទូបញ្ញាចេតសិកទៅបញ្ញានឹងជាសោបណៈចេតសិកជាការដែលបានខ្ញុំចាប់បងនៅអវិជ្ជាក្នុងចិត្តសន្តានហ្នឹងដោយឡែកពីពាក្យថាបញ្ញាយើងនៅក្នុងលោកនេះតាចេះដឹងអ្វីអ្វីផ្សេងផ្សេងគឺប្រព្រឹត្តទៅដើម្បី ការងារយើងចិញ្ចឹមជីវិតណាដើម្បីបានជីវិតរស់នៅហើយអាចដើម្បីរត់ទ្រព្យសម្បត្តិបានហើយមានឋានៈបុណ្យស័ក្តិណាមានយសអីអីចឹងទៅទៀតហ្នឹងរឿងនៅក្នុងលោកនេះឬក៏បញ្ញានៃអ្នកវិទ្យាសាស្ត្រណា ហើយនឹងការចេះដឹងអ្វីៗផ្សេងផ្សេងស្រាប់គ្រប់ទាំងអស់ហ្នឹងគឺក្រំតែដើម្បីជាការរស់នៅហើយនឹងកតញ្ញូឋានៈពងពោះបីបីផ្សេងផ្សេងទៅដោយការ ឆ្លាតឆ្លះទៅចំពោះរឿងរ៉ាវនៅក្នុងលោកនឹងក្នុងប្រទេសក្នុងនគរអីហ្នឹងចឹងចឹងឯដូចឡែកបញ្ញាក្នុងពុទ្ធសាសនាដែលយើងបានស្ដាប់បានរៀនសូត្រទៅតាមព្រះពុទ្ធដីកាវាថាព្រះធម៌នាំឲ្យមានបញ្ញាដោះស្រាយបញ្ហាទុកកង្វល់តាមផ្លូវចិត្ត ប៉ុន្តែបញ្ហាដែលជាទុកកង្វល់តាមផ្លូវចិត្តនេះគឺកើតមកពីសេចក្តីស្រឡាញ់កើតមកពីការប្រកម្មការហួងហែងណាក៏ស្រឡាញ់ទៅក៏ប្រកម្មហួងហែងទៅហើយដល់ទៅហួងហែងវាអត់បានទៅវាត្រូវការទុកណាហើយក្នុងជីវិតនេះក្នុងโลกនេះណាយើង មិនដឹងជាថាត្រូវប្រកម្មត្រូវហួងហែងទៅលើអីបានទេចឹងប៉ុណ្ណាពីព្រោះរបស់ទាំងអស់ហ្នឹងវាគ្រាន់តែមកពេល មកគ្រាតែប៉ុណ្ណឹងពីយើងបានកើតមកជួបជុំគ្នាហើយកុសលវិបាកផលបុណ្យហ្នឹងធ្វើឲ្យយើងបាននេះបាននោះអីអីចឹងទៅណាត្រង់តែ មកពេលមកវេលាមកគ្រាមកកាលនឹងចឹងចឹងត្រូវផ្លាស់ប្ដូរប្រែប្រួលព្រោះក្នុងមនុស្សយើងអ្នកម្នាក់ហ្នឹងសន្សំនៅអំពើកម្មហ្នឹងទាំងបាបកម្មទាំងបញ្ញកម្មបញ្ញកម្មប៉ុនណាណាសំទាំងប៉ុនទាំងបាបទាំងមកច្រើនណាស់ ណាហើយឱកាសពេលវេលាឱកាសពេលវេលា ដែលបនបាបនឹងត្រូវឲ្យផលនឹងវាដូរផ្លាស់គ្នាច្រើនចឹងប៉ុណ្ណាណាត្រូវដូរផ្លាស់គ្នាច្រើនចឹងទៅចឹងអញ្ចឹងបានជីវិតនឹងណាម្ដងក៏បានជួប អ្វីអ្វីឲ្យជាទីស្រឡាញ់ឲ្យជាទីពេញចិត្តទៅហើយម្ដងក៏ជួបនៅអ្វីអ្វីដែលមិនជាទីស្រឡាញ់មិនជាទីពេញចិត្តទៅអានឹងមកពីអាការដែលជួបរបស់ដែលជាទីស្រឡាញ់ជាទីពេញចិត្តហ្នឹងពេលហ្នឹងវាជាផលបុណ្យដែលចក្ខុវិញ្ញាណឃើញ សោតវិញ្ញាណឮ ណាខៀនវិញ្ញាណជីវហាវិញ្ញាណកាយវិញ្ញាណអីអីហ្នឹងដែលបានដឹងអារម្មណ៍ហ្នឹងក្លិនរសផតពៈហ្នឹងអាហ្នឹងវាជាផលបន់ប៉ុន្តែវាកន្លងទៅហើយកន្លងគឺវារលត់ទៅវារលត់បាត់ទៅហើយតាមកាលតាមពេលវេលាហ្នឹង អញ្ចឹងអាការឃើញថ្មីឬធំក្លិនដឹងរសថ្មីហ្នឹងវាជាផលវិបាករបស់កម្មហ្នឹងដោយឡែកផ្សេងមកទៀតណាវាដូរផ្លាស់អញ្ចឹងជីវិតហ្នឹងចឹងណាយើងមិនអាចនឹងដឹងថាជីវិតតទៅទៀតហ្នឹងយ៉ាងណានោះទេ វានៅលើកម្មជាបច្ច័យអញ្ចឹងបានធัวទាំងឡាយទាំងពួងហ្នឹងអាស្រ័យបច្ច័យកើតឡើងហើយធัวដែលកើតពីបច្ច័យហ្នឹងជាអមត្តាធัวពីព្រោះវាអត់មានអំណាចខ្លួនឯងវាជាផលនៃបច្ច័យ មានហេតុមានបច្ច័យយ៉ាងណាក៏កើតឡើងចឹងទៅអត់មានអំណាចខ្លួនឯងឋិតភេកទៀងទាត់អីទេកើតឡើងហើយក៏កន្លងទៅបាត់ទៅជីវិតហ្នឹងគឺមានសភាពអញ្ចឹងណាមានសភាពអញ្ចឹងណាដូច្នេះកាលណាបើមិនមានបញ្ញា នៅក្នុងពុទ្ធសាសនានេះដើម្បី កំណត់ដឹងលើការពិតណាគ្រប់យ៉ាងអ្វីអ្វីក៏ជាការពិតដែរមិននិយាយអំពីរឿងរបស់ដែលយើងពេញចិត្តឬតោះចិត្តទេគឺពិតទាំងអស់អ្វីអ្វីដែលកើតឡើងនោះគឺជាការពិតហើយបញ្ញានឹងកំណត់ដឹងការពិតនឹងឯង ណាអត់មានជាការជ្រើសរើសទៅតាមការពេញចិត្តទេគឺអត់មានណា ជ្រើសរើសស្វែងរករបស់ឲ្យជាទីពេញចិត្តដើម្បីសុខដើម្បីសប្បាយដើម្បីរីករាយទៅ មិនមែនចឹងទេតួបញ្ញាហ្នឹងគឺអត់មែនទៅរករបស់ឲ្យជាទីពេញចិត្តទេ របស់អីដែលកើតឡើងសិក្សារបស់ហ្នឹងឲ្យឃើញតាមសេចក្តីពិតថាជាផលរបស់បច្ច័យជាអនត្តាធัวនឹង ណាអត់មានខ្លួនឯងទេពីព្រោះវាជាផលរបស់ហេតុគឺថាមានហេតុទៅកើតឡើងទៅអត់ហេតុទេក៏វាអត់កើតឡើងទៅហេតុយ៉ាងណាក៏វាកើតតាមហេតុនឹងចឹងទៅណាវាដូចពន្លឺចង្កៀងយើងឲ្យពេលយប់អញ្ចឹងដែលវាមានអណ្ដាតទៅក៏វាមានពន្លឺទៅហើយពន្លឺហ្នឹងវាអត់មានខ្លួនរបស់វាទេ តែបើវាមានខ្លួនវាពន្លត់អណ្ដាតទៅវានៅតែភ្លឺវាអត់ទៅតាក់ទងអីនឹងអណ្ដាតទេបើវាមានខ្លួនវាជាពន្លឺប៉ុន្តែតាមពិតវាអត់មានចឹងទេវាអាស្រ័យនឹងអណ្ដាតភ្លើងណាបានពន្លឺហ្នឹងវាមានចឹងទៅហើយតែអត់អណ្ដាតទេបាត់ទៅពន្លឺហ្នឹងអត់មានទៅនៅណាទេងងឹតតែ កណាអ្វីអ្វីដែលវាអាស្រ័យហេតុសត្វតែអញ្ចឹងទាំងអស់អត់មានខ្លួនឯងទេពលឺថ្ងៃនេះក៏ដោយណាផ្គររន្ទះផ្លេកបន្ទោអិនតនូអីអីទាំងអស់ហ្នឹងណាដូចគ្នាតែវាអត់មានខ្លួនឯងជាប្រចាំនៅក្នុងโลกនេះទេដោយផ្លេកបន្ទោយ៉ាងមើលវាមានអកិសនីនឹងប៉ះគ្នាអញ្ចឹងទៅចឹង ណាតាមធម្មជាតិនឹងឬក៏អិនធនូអីចឹងព្រះអាទិត្យនឹងមានពលឺចាំងទៅចំខ្សែទឹកទៅភ្នែកយើងណាបានមើលទៅហ្នឹងក៏ឃើញពន្លឺនឹងឯងទៅយើងក៏ដាក់ឈ្មោះហៅថាអិនធនូចឹងទៅគឺណា អិនធនូធ្នូប្រអិនណាហ្នឹងអិនធនូប្រែមកទៅធ្នូប្រអិនណាអន្ទៈហ្នឹងគឺប្រអិនហ្នឹងហើយធនូហ្នឹងធ្នូហ្នឹងហើយបាទវាជារឿងនិទានណាដែលរឿងនិទានវាឃើញអញ្ចឹងទៅថាអូនធ្នូប្រអិនទៅទៅណាដោយសារវាមានលឺថ្ងៃវាចាំងទៅអញ្ចឹងទៅអាហ្នឹងត្រូវតែ លើកឲ្យឃើញថាអ្វីអ្វីវាមានហេតុឲ្យកើតឡើងអញ្ចឹងវាអត់មានតួតួខ្លួនអិនតនូនឹងនៅឯណាមកឯណាចាំដល់ពេលវាកើតមកផឹកទឹកអីណាអីទៅនោះទេអត់មានអញ្ចឹងទេអញ្ចឹងណាផ្គួរទៅអញ្ចឹងដោយសារ ហើយពិសនីហ្នឹងវាប៉ះគ្នាទៅវាចេញជាពន្លឺយើងហៅភ្លេងបន្ទោទៅហើយលឺសូរអាត្រង់ប៉ះគ្នាហ្នឹងវានៅឆ្ងាយទៅសំឡេងហ្នឹងវាយឺតបន្តិចមកចឹងបានឃើញពន្លឺហើយសំឡេងផ្គរហ្នឹងហៅផ្គរហ្នឹងបានលន់ឡើងតាមក្រោយប៉ុន្តែហ្នឹងវាសិតតែវាមានហេតុអញ្ចឹង តែក្រោយទៅវាអត់មានហេតុវាអត់មានន័យណាទេឥឡូវគោន័យណាផ្លេចបន្ទោន័យណាវាអត់មានខ្លួនវាទេណាធัวទាំងអស់អញ្ចឹងអត់មានខ្លួនឯងនៅតំណាចាំដល់ពេលចេញមុខមកអីអត់ទេ គឺកើតអំពីហេតុកើតហើយកន្លងបាត់ទៅអត់មានទៅតាំងនៅក្នុងទីណា ទេបាត់ទៅតែហ្មងទៅអញ្ចឹង ណាអាហ្នឹងដែលជាអនត្តាគេថាធัวវាអត់មានខ្លួនឯងហ្នឹងគឺជាផលរបស់ហេតុអញ្ចឹងអ្វីៗទាំងអស់សិតតែអញ្ចឹងក្នុងជីវិតរបស់យើងហ្នឹង ណាដូចគ្នាទាំងអស់ណាហើយបញ្ញាដែលកើតឡើងនោះគឺបានដឹងការពិតអញ្ចឹងដល់តែដឹងការពិតអញ្ចឹងទៅសារៈសំខាន់គឺបញ្ញាចម្រើនឡើង ហើយសេចក្តីសុខវានៅត្រង់នេះបញ្ញាដែលកើតឡើងឯនេះទេតើសុខខោបញ្ញាបដិលាភោការបានដោយចំពោះនៅបញ្ញានឹងនាំមកនៅសេចក្តីសុខហ្នឹងមកពីបញ្ញាដល់ទៅដឹងការពិតទៅវារលត់សេចក្តីប្រកម្មវាលះសេចក្តីប្រកម្មណាបើសេចក្តីប្រកម្មហ្នឹងវាកើតមកពី អវិជ្ជាឬកើតមកពីមោហៈដែលមិនដឹងការពិតសេចក្តីប្រកម្មគ្រប់សេចក្តីប្រកម្មទាំងអស់សុទ្ធតែកើតពីអវិជ្ជាក្តីប្រកម្មឲ្យយ៉ាងនេះឲ្យយ៉ាងនោះចង់បានចេះចង់បានចោះវិញអីអីទាំងអស់ហ្នឹងគឺសិតតែមកពីមិនកំណត់ដឹងសេចក្តីពិតណាគឺស្ថិតនៅក្នុងភាពងងឹតគឺអវិជ្ជាហ្នឹងដល់ទៅ វិជ្ជា គឺបញ្ញានឹងកើតឡើងដូចពន្លឺអញ្ចឹងពន្លឺនោះវាកំចាត់ងងឹតមើលដូចឥឡូវភ្លឺណាវាកំចាត់បងភាពងងឹតក្នុងវេលារាត្រីណា ដែលងងឹតនឹងក៏ខ្ចាត់បាត់អស់ទៅពន្លឺហ្នឹងតែមើលកំចាត់បងងងឹតចឹងយ៉ាងណាមិញបញ្ញាទៅហ្នឹងព្រះអង្គទ្រង់ត្រាស់សម្ដែងថាណត្តហេបញ្ញាសមាអាភិបាទពន្លឺអ្វីស្មើនឹងបញ្ញាអត់មានទេព្រោះព្រះអាទិត្យបំភ្លឺពេលថ្ងៃអញ្ចឹងចាំពេញបូរមីបំភ្លឺពេលយប់ណា ហ្នឹងហើយហើយពន្លឺប្រទីបគៀងអីអកិសនីអីអីហ្នឹងវាសំភ្លឺពេលយប់នឹងដែរតាមកន្លែងអីអីចឹងទៅចឹងក៏ប៉ុន្តែបញ្ញានេះភ្លឺទាំងថ្ងៃទាំងយប់កំចាត់មោហន្តការពិតមែនតែពេលថ្ងៃអញ្ចឹងភ្លឺដោយព្រះអាទិត្យ ប៉ុន្តែវាងងឹតដោយអវិជ្ជា វាមានបានដឹងការពិតនៃសង្ខារធោឯណាណាវាមានបានដឹងសេចក្តីពិតទៅតាមបរមត្តទៅតាមសង្ខារទៅតាមបញ្ញខណ្ឌទៅតាមធัวដែលអាស្រ័យបច្ច័យកើតឡើងនឹងឯណាវាងងឹតងឹតទាំងយប់ងឹតទាំងថ្ងៃណា ណាអន្តភូតោអាយ៉ាងលោកោតនុកេថាវិបស្សតិនឹងព្រះអង្គត្រាស់សត្វលោកនឹងងឹតណាដូចជាមនុស្សខ្វាក់ភ្នែកអញ្ចឹងគឺតិចណាស់អ្នកដែលបានដឹងច្បាស់អ្នកដែលបានឃើញការពិតក្នុងសង្ខារដែលមានលក្ខណៈអនិច្ចំទុក្ខំអនត្តានឹងអង្គសម្ដែងអញ្ចឹង ទៅតាមសភាពនៃសត្វលោកនឹងមិនងាយនឹងបានដឹងសេចក្តីពិតនឹងចឹងមែនទៅចឹងបានតាណាពុញចាស់ប្រកាសប្រាប់ឲ្យមួយក្មួយកូនចៅនឹងបានឱកាសស្ដាប់ពធអញ្ចឹងណាអត់មានប្រខិតប្រខំអីឲ្យត្រូវតែជឿអីទេអត់ទេតែយើងមានបញ្ញាទៅយើងដឹងការពិត នៃជីវិតរបស់យើងនឹងដល់ពេលដឹងទៅបានយើងនឹកគុណព្រះពុទ្ធនឹកគុណព្រះធម៌ណានឹកគុណព្រះសង្ឃអញ្ចឹងទៅក៏ជាអ្នកដល់ព្រះពុទ្ធធម៌ព្រះសង្ឃជាទីពឹងទីរលឹកអញ្ចឹងទៅហើយជីវិតរស់នៅមានសេចក្តីសុខច្រើនឡើង ពីព្រោះសេចក្តីសុខហ្នឹងវានៅត្រង់បញ្ញាដែលដឹងការពិតហើយការពិតហ្នឹងគឺអញ្ចឹងអញ្ចឹងការពិតទៅកាលណាដឹងហើយវាត្រូវវាត្រូវតែកាត់ផ្ដាច់នៅតណ្ហាហ្នឹងអញ្ចឹងតែម្ដងគណាមិនយើងខំទៅលះតណ្ហាណាខំមិនប្រាថ្នាគណាណាដោយអំណាចទូខ្លួនយើង ណាដែលប្រកាន់ថា ជាលោកភៈជាតណ្ហារបស់យើងណាយើងខំមិនលោភយើងខំមិនប្រាថ្នាអានឹងវាចេះតែប្រព្រឹត្តទៅបានខ្លះខ្លះអីចឹងទៅណាប្រព្រឹត្តទៅបានខ្លះខ្លះប៉ុន្តែនឹងថាទៅហាមឃាត់ប្រកបវិជ្ជាអីនោះមិនបានទេ ឬក៏នៅថាបើមានស្មារតីទៅក៏ឲ្យទានទៅក៏រក្សាសិលទៅនៃខមៈទៅភេរនីទៅតាមកុសលដែលកើតឡើងនឹងទៅវាហាមឃាត់តណ្ហានឹងបានខ្លះខ្លះជាខណៈខណៈអីចឹងទៅប៉ុន្តែនឹងថាឲ្យវាអស់ទៅនៅតណ្ហានឹងមិនអស់ទេពីព្រោះមិនមែនជាតួបញ្ញាដឹងការពិត ហើយចុះបញ្ញាដែលដឹងការពិតនឹងវារលត់តណ្ហានឹងវារលត់តែម៉េចព្រោះតែកាលណាដឹងការពិតវាមិនមែនរឿងប្រឌិតទេការពិតនឹងណាវាមិនមែនយើងខំប្រឌិតខំសាងការពិតនឹងអីណា ការពិតវាមានស្រាប់ហើយតាវាក្រាន់តែវាមិនតាន់បានដឹងទៅនឹង ដល់បញ្ញាកើតឡើងដឹងការពិតវាមានត្រូវការឲ្យសេចក្តីពិតនឹង ទៅជាយ៉ាងដតេយមិនទៀត គឺណាទីព្រោះការពិតនោះវាប្រកបដល់បញ្ញាហើយវាអត់មានត្រូវការថាឲ្យទៅយ៉ាងនេះវិញទៅឲ្យទៅយ៉ាងនោះវិញទៅវាវាអត់មានអាសេចក្តីប្រាថ្នាហ្នឹងអាហ្នឹងអាដែលអត់មានសេចក្តីប្រាថ្នាទៅនៅក្នុងសច្ចធម៌ហ្នឹងឯងឈ្មោះថាជាការរលត់ទៅនៅតណ្ហាមានពាក្យថាកិលេសហ្នឹងឯងក៏រលត់ទៅដោយខ្លួនឯង មិនបានកិលេសនឹងរលត់ទៅដោយខ្លួនឯងម៉ោង2វាអត់កើតទេដោយសារបញ្ញានឹងដឹងការពិតវាអត់វងវែងវាអត់ច្រឡំទេណាទិដ្ឋិនឹងក៏អស់ទៅមានអ្នកនឹងក៏អត់មានព្រោះការពិតវាប្រកាសឡើងនៅក្នុងសេចក្តីពិតនឹងយ៉ាងណាយ៉ាងនឹងយ៉ាងម៉េចគឺវាអញ្ចឹងដែលបញ្ញានឹងបានដឹង ម្ល៉េះហើយអាស្អីស្អីដែលវាកើតអំពីអាការមិនដឹងហ្នឹងវាអត់វាអត់មានដល់ទៅទៀតព្រោះបានលះនៅអាការមិនដឹងគឺអវិជ្ជានឹងទៅហើយណាដោយសារបញ្ញានឹងព្រោះវាហាក់ដូចជាថាបញ្ញានឹងជាធម្មជាតិស្អីមួយទៅលះនៅអវិជ្ជានឹងគេថា ប៉ុន្តែដែលយើងបានជ្រាបបានដឹងទៅទូបញ្ញាកើតមកបញ្ញាតឯងចឹងទៅវាមានតែបានទៅកើតរួមជាមួយអវិជ្ជាទៅតោះគ្នាជាមួយនឹងអវិជ្ជាអីណាដូចជាកុសលទៅទីចឹងដែរវាមានតែកើតឡើង រួមខណៈគ្នាជាមួយនឹងអកុសលហើយរុញច្រានអីគ្នាណាតែកាលណាកុសលកើតឡើងក្នុងខណៈនឹងអកុសលអត់មានទេណាបានជាពោលថាលះអកុសលនឹងនៅពេលកុសលកើតឡើងនឹង ពាក្យអាហ្នឹងគឺយើងស្ដាប់ពាក្យលះហ្នឹងឲ្យបានអញ្ចឹងទៅទាំងទោះជា ការលះហ្នឹងវាជាតៈទាំងកិបហាណៈលះក្នុងខណៈដីកុសលហ្នឹងឬក៏គ្របសង្កត់អីហ្នឹងវាជារឿងកុសលដែលកើតឡើងណាយ៉ាងណាបញ្ញាហ្នឹងក៏យ៉ាងដែរនៅពេលដែលកើតឡើងហ្នឹង គឺក្នុងខណៈដែលបញ្ញាកើតឡើងដូចជាពន្លឺកើតចឹងអវិជ្ជាដូចជាងងឹតណាវាត្រូវខ្ចាត់បាត់អស់ទៅដោយអំណាចនៃពន្លឺហ្នឹងគឺថាបញ្ញាគឺបានដឹងសេចក្តីពិតហើយចុះបើដឹងសេចក្តីពិតហើយអាមិនដឹងហ្នឹងវាមាននៅអ្វីទៀតវាដូចជាក្មួយក្មួយចូលសាលារៀនអញ្ចឹងទៅ យកសិភៅមកមើលបានគេទៅអសរហ្នឹងណាយ៉ាងម៉េចយ៉ាងម៉េចហ្នឹងដល់ទៅមើលបានទៅអាដែលមិនបានហ្នឹងវាមាននៅអីទៀតអាដែលអានមិនបានកខគោខងោអីហ្នឹងគឺណាហើយលេខចំនួនអីហ្នឹងបូកដកគុណចែកអីអីហ្នឹងដល់ទៅពេលចេះទៅ អាការដែលមិនចេះនឹងវាមាននៅអីទៀតគឺថាដោយសារការចេះនឹងវាដល់ព្រមគឺវាមាននៅវាបានវាសម្រេចវាកើតឡើងអញ្ចឹងទៅតែអញ្ចឹងយើងយកសិភៅមកពឹកយើងណាអានបានហើយព្រោះអានឹងវាជាការចេះការដឹងការចាំអានឹងអញ្ចឹងវាមានអញ្ចឹងណាហើយ បើអត់ចេះទេឧទាហរណ៍ថាយើងចេះអានខ្មែរប៉ុន្តែដាក់អក្សរចិនមកឃើញដោយរូបកនូអញ្ចឹងមិនដឹងគេអានថាម៉េចអានឹងហ៎ដូចដូចរូបកនូអីអញ្ចឹងទៅណានឹងមិនដឹងថាម៉េចទេគេថាគេថាម៉េចក៏មិនប្រើបញ្ញា អានទៅអសរចិនអសរជប៉ុនអសរកូរ៉េអីហ្នឹងប្រើបញ្ញាអានហ្នឹងវិញមានបញ្ញាឯណាបើវាអត់ចេះហ៎ហើយដល់ទៅពេលបានរៀនទៅវាចំណាំទៅវាចាំទៅលោកគ្រូប្រាប់ទៅអានឹងគេអានថាម៉េចហើយប្រែជាខ្មែរមកថាម៉េចហើយសេចក្តីណា សេចក្តីហ្នឹងថាម៉េចណាណាហ្នឹងហើយហ្នឹងសេចក្តីហ្នឹងថាម៉េចអាហ្នឹងវាចំណាំទៅចាំបានចឹងទៅចឹងណាហ្នឹងគឺចំពោះបញ្ញាទៀតក៏ដូចឆ្នោះដែរតលតែវឹកហាត់អប់រំចម្រើនទៀត ទៅនៅបានបញ្ញានឹងកើតឡើងហើយដល់តែបញ្ញានឹងកើតឡើងវាកម្ចាត់បងនៅអវិជ្ជាណាចាត់បងនៅអាការដែលមិនចេះមិនដឹងនឹងចឹងទៅមិនអប់រំ ទេថាឲ្យចម្រើនបញ្ញាដូចជាសរសេរសំណួរសួរចឹងមកតើត្រូវបានអីជាទីពឹងនៅពេលចិត្តស្លាប់ ចង់រស់ទីពឹងនៅពេលចិត្តស្លាប់ហ្នឹង ទីពឹងគឺចេះតែមានតែប៉ុន្តែវាតល់តែវឹកហាត់អប់រំខ្លួនឯងគឺរឿយរឿយចឹងទៅដែលនៅពេលរស់នៅពេលជានីនៅពេលតាំងតពីកុមារវ័យអីអីចឹងទៅដល់ទៅពេលចិត្តស្លាប់ទៅទីពឹងគឺកុសលដែលបានបំពេញហើយ ប្រាជ្ញាស្មារតី គេដែលចំណេះដឹងនឹងបានអប់រំហើយមានហើយអានឹងគឺជាទីពឹងហើយមានចាំបាច់ថាបានអីជាទីពឹងនៅពេលចិត្តស្លាប់នឹងទៀតដែលមានឆ្ងល់មានទៅរੂពីណាមកទៀតព្រោះទី ពឹងហ្នឹងក៏គឺជាកុសលដែលបានបំពេញហើយហ្នឹងណាហើយប្រាជ្ញាស្មារតីដែលបាន វឹកខាត់អប់រំឲ្យដឹងថាសេចក្តី ស្លាប់នឹងវាយ៉ាងណាគិតណាហើយត្រូវកំណត់ដឹងសេចក្តីស្លាប់នឹងឲ្យចិត្តនឹងស្ងប់រងាប់កុំឲ្យវាដក់ស្លុតយ៉ាងណាហ្នឹងគឺថាទីពឹងហ្នឹងត្រូវបានបំពេញហើយអញ្ចឹងអាហ្នឹងវាមិនមែនអត់ចេះអីសោះ ហើយទៅរត់ទីពឹងនៅពេលចិត្តស្លាប់នឹងតែមិនឲ្យដូចក្មួយក្មួយអត់រៀនខ្ជិលណាអត់ចូលសាលាហើយស្រាប់តែដល់ទៅពេលប្រឡងទៅរលោកតាចាក់ទឹកឲ្យខ្ញុំប្រឡងជាប់អីចឹងទៅអាហ្នឹងវាជាប់ជាប់អីយ៉ាងម៉េចប៉ុន្តែថាឲ្យវាចេះវាអត់ចេះទេវាណា ទោះជាយើងមានលុយទៅសោកឲ្យយើងជាប់ក៏ដោយប៉ុន្តែចេះវាអត់ចេះទេពីព្រោះតើរៀនមកវាចេះអានឹងវាអញ្ចឹងណាគឺតាទីពឹងហ្នឹងវាដល់តែវឹកហាត់ទៅដល់អប់រំឲ្យទីពឹងហ្នឹងកើតឡើងបុណ្យកុសលហ្នឹងជាបុណ្យកុសលពិតប្រកបឡើងគឺនឹងសតិបញ្ញាហ្នឹងសតិបញ្ញាពិតប្រកបឡើង ឲ្យវាមានពីការវឹកហាត់អប់រំអញ្ចឹងក្នុង ជីវិតនឹងអញ្ចឹងទៅពេលឈឺក្តីពេលស្លាប់ ក្តីវាមានថាត្រូវទៅរត់ទីពឹងអីយ៉ាងម៉េចទៀតព្រោះទី ពឹងនឹងឯងបានបំពេញរឿយរឿយអប់រំរឿយរឿយនឹងហើយដែល ពីនៅរស់ដែលពីនៅជានឹងគណៈពួកយើងដឹងថាជីវិតកើតមកវាត្រូវតែចាស់ជីវិតកើតមកវាត្រូវតែស្លាប់អញ្ចឹងគឺត្រូវដោះស្រាយដោះស្រាយ តែមិនមែនដោះស្រាយកុំឲ្យចាស់កុំឲ្យស្លាប់ទេប៉ុន្តែថា ដោះស្រាយជាមួយគ្នានឹងចាស់ហ្នឹងត្រូវធ្វើម៉េចណាចំពោះសេចក្តីស្លាប់នឹងត្រូវធ្វើម៉េចហ្នឹងគឺជាតួបញ្ញាដែលត្រូវសិក្សាអំពីការពិតនឹងឯងទីពឹងដែលពិតប្រកបគឺនៅត្រង់ដែលរលត់តណ្ហា រលត់ការតក់ស្លុតរលត់ការប្រកាន់ហួងហែង មិនចឹងខំធ្វើម៉េចកុំឲ្យប្រកម្មទេបើបញ្ញាមិនកើតឡើងហើយធ្វើម៉េចគឺក៏គេចមិនរួចដែរអាខំចង់ដើម្បីកុំឲ្យប្រកម្មហ្នឹងគឺប្រកម្មហើយស្រេចចង់កុំឲ្យប្រកាន់ហ្នឹងគឺប្រកាន់ហើយគឺប្រកាន់ខ្លួនឯងនៅភ័យនឹងខ្លួនឯងណា ភ័យនឹងខ្លួនឯងជាអ្នកមានកិលេសជាអ្នកមានសេចក្តីប្រកាន់ធ្វើម៉េចដើម្បីកុំឲ្យខ្លួនឯងមានសេចក្តីប្រកាន់អានឹងជាការប្រកាន់ឲ្យស្រេចប្រកាន់ត្រង់ដែលថាមានខ្លួននឹងភ័យតក់ស្លុតនឹងខ្លួនឯងនឹងមានបាបមានអកុសលនឹងជាការប្រកាន់ឲ្យស្រេចណាក៏ប៉ុន្តែដល់ទៅបញ្ញាកើតឡើងណា បញ្ញាកើតឡើងវាដឹងសេចក្តីពិតដល់តែដឹងសេចក្តីពិតវាមានខំទៅលះសេចក្តីប្រកម្មអីទៀតគេណាតែកាលណាដឹងសេចក្តីពិតអាការមិនដឹងនឹងវាអត់មានណាដូចឧទាហរណ៍ពីរឿងដែលថាក្មួយក្មួយរៀនចេះអញ្ចឹងទៅដូច្នេះអាការមិនចេះហ្នឹងក៏អស់ទៅណាទីពឹង នៅពេលឈឺនៅពេលចិត្តស្លាប់អីចឹងដល់ជើងសំបានមកហើយគឺវាបានទីពឹងនឹងហើយគឺណាយ៉ាងណាមិញតួបញ្ញាដែលកើតឡើងហើយវាមានខំទៅលះណា សេចក្តីប្រសាឬក៏លះនៅអាការប្រកម្មនឹងយ៉ាងម៉េចទៅទៀតវាអត់មានសេចក្តីប្រាថ្នាអាការប្រកម្មនឹងស្រេចទៅហើយមិនបានអត់មកពីអាសេចក្តីប្រាថ្នាអាការប្រកម្មនឹងវាកើតពីសេចក្តីល្ងងនេះដែរទេតើវាកើតមកពីអវិជ្ជាដែលមិនដឹងសេចក្តីពិត ហើយតែកាលណាអាការដែលមិនដឹងដែលជាសភាពងងឹតនឹងវាខ្ចាត់បាត់អស់ទៅអាបាបអកុសលទាំងឡាយទាំងពួងនឹងក៏វាអស់រលីងទៅដែរតែព្រោះបាបអកុសលទាំងអស់កិលេសទាំងអស់ហ្នឹងវាមានអវិជ្ជានឹងឯងជាជាក្បាលហៅថាកិលេសៈសេសៈអវិជ្ជាហ្នឹងជាក្បាលរបស់កិលេសណាអញ្ចឹងដល់អញ្ចឹងទៅកិលេសវាអត់មានទៅ សេចក្តីពិតនឹងយ៉ាងម៉េចក្នុងជីវិតនឹងណាវាមានត្រូវការឲ្យវាជាយ៉ាងដតីស្អីទៀតតែចឹង ចឹងអានឹងគ្រាន់តែថាពន្យល់ចឹងទៅយើងអាចស្ដាប់បានហើយតែត្រង់តែសេចក្តីពិតនឹងយ៉ាងណាវាតលប្រកបដោយបញ្ញាខ្លួនឯងតែយើងស្ដាប់យើងយល់ថាអានឹងត្រូវតែអញ្ចឹងព្រោះកាលណាបើដឹងថាវាជាសេចក្តីពិតហើយវាមានទៅត្រូវការគេឲ្យវាជាយ៉ាងដតីស្អីទៅទៀតណា ប៉ុន្តែវាមិនមែនដូចដែលបញ្ញាកើតឡើងពិតប្រកបដឹងនៅសេចក្តីពិតនោះទេចឹង ព្រោះសេចក្តីពិតហ្នឹងវាមិនមែនគ្រាន់តែយើងស្ដាប់យើងរៀនមកយើងអាចដឹងបានឲ្យពិតប្រកបទេព្រោះអាហ្នឹងវាគ្រាន់តែជាជារឿងរ៉ាវដែលយើងស្ដាប់យើងរៀនមកហើយត្រង់តួសេចក្តីពិតប្រកបដែលជាធម្មៈដែលជាសភាវៈអាស្រ័យបច្ច័យកើតឡើងនោះយ៉ាងណាអានឹងតលតួបញ្ញា បើត្រឹមតែយើងស្ដាប់ថាអេអានឹងសេចក្តីពិតទេប៉ុន្តែបើយើងអាចកែប្រែឲ្យវាទៅជាយ៉ាងនេះវិញឲ្យទៅជាយ៉ាងនោះវិញអានឹងគំនិតដែលយើងគិតវាទៅជាយើងអាចកែសេចក្តីពិតនឹងបានអានឹងមកពីសក្កាយៈទិដ្ឋិសេចក្តីសម្គាល់ថាមានខ្លួនយើងនឹងអានឹងវានៅក្នុងភាពងងឹតដដែលទេមិនមែន ជាការដឹងនៅសេចក្តីពិតពិតប្រកបទៅទេយើងគ្រាន់តែបានស្ដាប់ចឹងមកយើងហាក់ដូចជាថាកែសេចក្តីពិតនឹងបានគិតណាអានឹងតែដល់ទៅបច្ចៈដោយបញ្ញាសេចក្តីពិតនឹងគឺមិនអាចកែបានទេព្រោះសេចក្តីពិតនេះវាមានការកើតហើយវារលត់ទៅវិញគិតណាវាវាអត់មានទៅជាយ៉ាងដតីទេ បើដូចជាថាវាឥឡូវសេចក្តីពិតហ្នឹងវាជាលោភៈហើយណាតែដល់យើងធ្វើឲ្យមកជាអលោភៈមកសេចក្តីពិតហ្នឹងវាអាក្រក់ហើយព្រោះនឹងបើកែមិនបានទេធ្វើម៉េចយើងបានមកជាមនុស្សល្អអានឹងយើងនិយាយតំណគ្នា បានជាបុគ្គលបញ្ញត្តិមកថាយើងអានឹងឲ្យមិនកែបាន បើវាជារឿងបញ្ញត្តិព្រោះយើងអាចកែប្រែអំពីសេចក្តីល្ងងមកចេះកែប្រែអំពីខឹងយើងអាចអប់រំយ៉ាងម៉េចឲ្យវាស្ងប់រងាប់កុំខឹងណាមខឹងខ្លាំងឲ្យមកជាខឹងតិចខឹងតិចឲ្យវាអស់ទៅអីអីអញ្ចឹងហ្នឹងយើងយើងកែអញ្ចឹងយើងកែបានតើពីព្រោះអានេះវាជារឿងរាវបុគ្គលបញ្ញត្តិ ណាក៏ប៉ុន្តែសភាពនៃលោភៈដែលកើតឡើងហើយមានទៅធ្វើលោភៈនឹងឲ្យទៅជាអលោភៈអីបានមានទៅធ្វើលោភៈនឹងឲ្យទៅជាកុសលស្អីបានលោកភៈកើតឡើងហើយវារលត់ទៅវិញប៉ុន្តែដែលយើងថាយើងខំកែប្រែកសាងខ្លួនឲ្យយើងបានមកជាកូនល្អជាសិស្សល្អណា មនុស្សល្អប្រជាជនល្អពុទ្ធបរិស័ទល្អហ្នឹងវាជារឿងការអប់រំ នៅកុសលធម៌ឲ្យកើតឡើងណាវាជាសភាវៈធัวដោយឡែកអំពីគ្នាអកុសលវាមិនអាចคลายមកជាកុសលទេប៉ុន្តែអកុសលនឹងវារលត់ទៅ វាត្រូវលះបង់ទៅដោយការអប់រំកុសលឲ្យកើតឡើងអានឹងវាជារឿងមួយផ្សេង ឯចំណែកសភាវៈពិតដែលថាមិនអាចកែបានអវិជ្ជាគឺអវិជ្ជាហើយវាមិនដែលទូអវិជ្ជានឹងត្រឡប់ទៅជាវិជ្ជាវិញទេទូវិជ្ជាគឺជាទូបញ្ញាគឺណាទូអវិជ្ជា គឺជាមោហៈមោហៈវាមិនអាចคลายទៅជាបញ្ញាបានទេអាហ្នឹងទូបរមត្តធัวក្តីពិត លោភៈវាមិនអាចទៅជាអលោភៈវាមិនអាចទៅជាទាន ទៅជាសិលទៅជាភាវនាអីទេទោសៈគឺវាមិនអាចទៅជាអទោសៈទេណាបតវៃធាតដែលមានលក្ខណៈរឹងទន់វាមិនអាចទៅជាទេជោក្តៅឬតិចទេណាថោថពៈវាមិនអាចមកជាកាយវិញ្ញាណទេ កាយវិញ្ញាណដែលជាអាការដឹងនៅផតថពៈហ្នឹងអាកាយវិញ្ញាណហ្នឹងវាមិនអាចទៅជាចក្ខុវិញ្ញាណទេចក្ខុវិញ្ញាណឃើញរូបហ្នឹងវាមិនអាចទៅជាសោតវិញ្ញាណទេ សោតវិញ្ញាណធាតុហ្នឹងវាមិនអាចទៅជាសម្លេងទេសម្លេងហ្នឹងគឺវាមិនអាចទៅជាក្លិនទេឃើញទេហៅតែធាតុត ធម្មៈនឹងគឺធាតនឹងឯងចឹងហើយក៏ធាតនឹងក៏បានហើយក៏ធម្មៈនឹងក៏បាន គឺធាតតវនធោសអេតចិតសោធាតតនឹងគឺប្រែទៅត្រួតត្រងនៅលក្ខណៈរបស់ខ្លួនហើយនេះគឺជាជាអាការៈប្រកបជាលក្ខណៈនៃអនត្តាធម៌ដែលវាអត់មានខ្លួនឯងចឹង គឺណាឬក៏អនត្តាដោយការបង្កប់បញ្ជាមិនបានមិនអាចនឹងឲ្យណាបតវ័យទៅជាអបោឬក៏វាយោទៅជាទេជោឬរូបទៅជាសម្លេងចក្ខុវិញ្ញាណមកជាខៀនវិញ្ញាណអីបានទេបង្កប់បញ្ជាមិនបានខេតតគឺត្រួតត្រងនៅលក្ខណៈរបស់ខ្លួន កែប្រែឲ្យទៅជាធៀបតតីមិនបានជាអនត្តាអានឹងក្លិនសារនៃធัวហ្នឹងណាដែលបញ្ញាត្រូវសិក្សាត្រូវអប់រំឲ្យចេះដឹងទៅនៅក្នុងធៀបទៅនៅក្នុងធម្មៈហ្នឹងអញ្ចឹងដូចជាណាមួយក្មួយកូនចៅ សិក្សានៅសាលារៀនដែលលោកគ្រូអ្នកគ្រូដាក់មកឲ្យរៀនអញ្ចឹងបានចេះដឹងណាមួយខែតិចទៅមួយឆ្នាំឡើងថ្នាក់ទៅចឹងយ៉ាងណាមិញអាការសិក្សាសេចក្តីពិតក្នុងជីវិតនឹងក៏ដូចគ្នា គឺបញ្ញានឹងឯងចម្រើនឡើងអញ្ចឹង ណាវាត្រូវអាស្រ័យពេលវេលាក្នុងការស្ដាប់ក្នុងការសិក្សាអប់រំចំណេះដឹងនឹងតាំងតែពីថ្នាក់ស្ដាប់នឹងឲ្យបានយល់ដឹងបន្តិចម្ដងបន្តិចម្ដងអញ្ចឹងទៅនិងបញ្ញាដែលចម្រើនឡើងក្នុងពុទ្ធសាសនានេះគឺជាបញ្ញាដែលដឹងនៅការពិតនៃជីវិត ហើយត្រូវរលត់ហេតុនៃសេចក្តីទុក្ខណាហេតុនៃសេចក្តីទុក្ខហ្នឹងគឺសេចក្តីស្រឡាញ់ការដែលប្រកម្មការដែលហួងហែងអីអីហ្នឹងចឹងដីស្រឡាញ់ហ្នឹង យើងនិយាយជាខ្មែរប៉ុន្តែសេចក្តីស្រឡាញ់ហ្នឹងប្រែចេញអំពីលោភៈចេញពីរាគៈហ្នឹងក៏ប្រែថាស្រឡាញ់ ប៉ុន្តែសេចក្តីស្រឡាញ់ដែលប្រែពីមេត្តាមេត្តាក៏ប្រែទៅស្រឡាញ់រាប់អានអានឹងវាប្រសិជ្ជៈលោភៈរាគៈនឹងចឹងជាកុសលដែលប្រព្រឹត្តទៅបំណងប្រាថ្នាឲ្យអ្នកដទៃបានសេចក្តីសុខ ឯចំណែករាគៈវាជាអកុសលគឺណាជាអកុសលវាបបួលគ្នាបង្កហេតុឲ្យមានសេចក្តីទុក្ខសោកអីទៅយ៉ាងណាក៏បានដែរដោយអំណាចនៃអកុសលហ្នឹងណាមិនមែនជាធัวបរិសុទ្ធទេណាវានៅក្នុងគូអកុសលវាជាធัวសៅមងអញ្ចឹងអាសេចក្តីស្រឡាញ់ហ្នឹងវាមានពីរយ៉ាង គេថាសេចក្តីស្រឡាញ់ដែលបរិសុទ្ធគឺមេត្តាទោះជាមនោសញ្ចេតនាក៏វាជាកុសលដែលពាក្យថាមនោសញ្ចេតនាហ្នឹងគឺការគោរពការរាប់អាននឹងវេជាស្វាមីអីអីហ្នឹងមិនមែនតែថាជាភរិយាស្វាមីហើយមកប្រព្រឹត្តធัวចាំបាច់ត្រូវបែកគ្នាលែងលះគ្នាអីនោះឯណា គេថាភរិយាស្វាមីតែឈ្មោះអញ្ចឹងទៅវាមានអីណាវាអាចដូចជាភរិយាជាមេត្តាសមាភរិយា ភរិយាទុកដូចជាម្ដាយឬក៏ភគនីសមាភរិយាគឺនឹងដូចជាបងឬក៏ប្អូនស្រីចឹងទៅឬក៏សហយាសមាភរិយាគឺនឹងមានកលយានធัวហិរិអតបៈដូចជាមិត្តសម្លាញ់ចឹងទៅណា ហ្នឹងគឺសភាពនៃភរិយាហ្នឹងទំបីតែជាអ្នកបំរើ ស្វាមីដូចជាទាសីហ្នឹងក៏នៅក្នុងចិត្តជាកុសលដោយការគោរពប៉ុណ្ណាហ្នឹងហើយប្រព្រឹត្តធัวទៅបានទៅតើគឺណាវាអត់មានជាទុកជាទោសវាអាក្រក់វាចង្រៃអីនឹងឈ្មោះនឹងទេដែលវា ជាហេតុនៃសេចក្តីទុក្ខហ្នឹងគឺវាជាអកុសលទេតាវាប្រព្រឹត្តទៅដោយលោភៈទេដែលវាជាទោសនៅរឿងឈ្មោះវាអត់មានអាក្រក់អីទេ អកុសលាធម្មានោះគឺវាជាទួសភាវៈអកុសលនៃលោភៈទោសៈមោហៈឈ្មោះគឺអត់មែនជាអកុសលទេ អញ្ចឹងវាអត់មានបញ្ហាអីដែលយើងចាំបាច់លេងលះបែកឆ្លោះប្រកែកតោះតេងអីគ្នាទេអប់រំកុសលធម៌គឺដូចជាព្រះអង្គទ្រង់បណ្ដោះបណ្ដាលសង្ឃហធម៌សង្គ្រោះគ្នារវាងភរិយាស្វាមីអីអញ្ចឹងគឺនឹងព្រះអង្គទ្រង់ប្រកាសសម្ដែងមកនឹងយ៉ាងម៉េចដែរជាធัวសង្គ្រោះនឹង គឺឲ្យភិយាស្វាមីនឹងសាបព្រោះបណ្ដោះបណ្ដាលនៅកុសលធម៌ឲ្យដល់គ្នានឹងគ្នាសូម្បីតែភិយាស្វាមីទៅណាអានឹងជាការសាងដូចជា ស្វាមីដែលប្រព្រឹត្តនៅសង្ឃហធัว5ប្រការឲ្យដល់ភរិយាអញ្ចឹងរួមសរុបមកគឺនៅលើមេត្តាចិត្តទាំងអស់ណាមេត្តាករណានឹងអញ្ចឹង រួមមកជាការដែលតម្កល់តម្កើងមុខមាត់ឲ្យដល់ភរិយាដោយសេចក្តីស្មោះអីអីនឹងរឿងការដែលទំនុកបំរុងផ្សេងផ្សេងអីអីទាំងអស់ហ្នឹងគឺសិតតែដោយសេចក្តីស្រឡាញ់ដោយមេត្តានៅក្នុងគុណធម៌ហ្នឹងយើងពិនិត្យមើលគឺដោយការស្រឡាញ់រាប់អាន គិតណាប្រសិជ្ជៈរាគៈប្រសិជ្ជៈលោភៈបាទ ហើយដែលភរិយាប្រព្រឹត្តមករកស្វាមីវិញគឺសត្វតែជាគុណធម៌ប្រព្រឹត្តទៅដោយឧស្សាហៈជាយាមសេចក្តីមិន ប្រមាទការដែលមិនខ្ជិលចរិយាមេរិយាទសិលធម៌គុណធម៌ដីខ្នះខ្នែងណាគឺឧស្សាហ៍ជាយាមណាសម្ដាប់ធ្នាប់ការដែលមិនខ្ជិលក៏ជាអូសការដែលមិនប្រព្រឹត្តអបាយមុខថែរក្សា អ្វីអ្វីសពគ្រប់ នៅ ក្នុងផ្ទះសម្បែងក្រុមគ្រួសារហ្នឹងគឺជាការសាបព្រោះបណ្ដុះបណ្ដាលនៅគុណធម៌សេចក្តីល្អអានឹងឃើញព្រះអង្គទ្រង់សម្ដែងនៅក្នុងសង្ឃាលកៈសោត3ដកលេខ19នេះ ណាគឺជាវិន័យរបស់កុហកទៅទាំងស្រុងទាំងដោយការសង្គ្រោះសិតតែជារឿងបណ្ដោះបណ្ដាលសេចក្តីល្អក្នុងចិត្តក្នុងសន្តាននឹងឯងទាំងណាបណ្ដោះបណ្ដាលក្តីល្អមេត្តាករុណាគឺណាហ្នឹងដោយនៅក្នុងមួយសប្តាហ៍នេះចឹងក្នុង ប្រទេសជាតិយើងនឹងត្រូវនៅកម្មទុកអ្នកដែលបាត់បង់ជីវិតទៅនៅនឹងស្ពានពេជ្រញុះណាគឺណាថ្នាក់ដឹកនាំលោកដឹកនាំឲ្យធ្វើបន់គឺអានេះវាជារឿងមួយដែលយើងបណ្ដោះបណ្ដាលគុណធម៌បណ្ដោះបណ្ដាលសេចក្តីល្អបណ្ដោះបណ្ដាលនៅកុសលក្នុងចិត្តសន្តានគឺណា វាវាជារឿងមួយ ដែលយើងត្រូវតែយល់អញ្ចឹងចឹងកុំឲ្យយើងគិតរហូតដល់ទៅ ចាប់ទោសចាប់កំហុសប្រសិជ្ជាមេត្តាករុណារឿងអ្វីអ្វីក៏ជាអារម្មណ៍នៃកុសលធម៌បានដែរចឹងរឿងអ្វីអ្វីក្នុងលោកនេះណាអាចជាអារម្មណ៍នៃកុសលធម៌បាន ឲ្យតែយោនិសោមនសិការៈកើតឡើងហើយបើអ្វីអ្វីក៏អាចជាអារម្មណ៍នៃសេចក្តីល្អអ្វីអ្វីក៏អាចជាអារម្មណ៍នៃកុសលធម៌បានហើយយើង ទៅបណ្ដោយខ្លួនឲ្យស្ថិតនៅក្នុងបាបអកុសលគំនិតអាក្រក់រឿងអីផ្សេងផ្សេងធ្វើអីចឹងអាហ្នឹងដែលតួបញ្ញា នៅក្នុងសាសនានេះ គឺបញ្ញាហ្នឹងគឺ នៅក្នុងផ្នែកគុណធម៌នៅក្នុងផ្នែកសេចក្តីល្អអញ្ចឹងណា ណារស់នៅក្នុងជីវិតនឹងវាមានផ្លូវពីរផ្លូវមួយអាក្រក់ផ្លូវមួយផ្លូវល្អបញ្ញាកម្មយកផ្លូវល្អសម្រាប់ដើរក្នុងជីវិតនឹងឯងចឹងមិនមែនជារឿងបន្តែតបណ្ដោយខ្លួនឲ្យផុងខ្លួន នៅក្នុងលោកនេះប្រព្រឹត្តទៅដោយបាបដោយអកុសលមិនថាជារឿងដែលស្រឡាញ់ដោយលោភៈរាគៈអីទៅនោះទេការខឹងក្រោតឆ្លោះប្រកែក ទាស់ទែងណាឬក៏ដោយអំណាចនៃមច្ឆាទិដ្ឋិយល់ខុសអកតញ្ញូមិនដឹងគុណអីអីហ្នឹងគឺណាវាជាខួខ្មៅឬណាវាជាពេលធោដែលស្ថិតនៅក្នុងភាពងងឹតទៅទាំងអស់គឺណា បញ្ញាគឺស្ថិតនៅក្នុងភាពភ្លឺស្វាងកម្មយកផ្លូវត្រូវផ្លូវកណ្ដាលគឺផ្លូវដែលប្រព្រឹត្តទៅរកការរំលត់ទុកអានឹងដែលដែលចង់បញ្យល់ក្មួយក្មួយដែលមានឱកាសបានទៅស្ដាប់ពធហ្នឹងហើយបានជ្រាបពីបញ្ញាក្នុងពុទ្ធសាសនានេះ គឺមានលក្ខណៈពិសេសដែលឡែកពីបញ្ញាក្នុងโลกនេះ បញ្ញាក្នុងលោកនេះវាជារឿងដែលយើងសម្រាប់រស់នៅមួយជាតិនឹងតែសេដ្ឋកិច្ចក្រុមគ្រួសារអីហ្នឹងថវិកាដែលយើង មានចំណេះជំនាញយ៉ាងចឹងទៅរហូតដល់ទៅ មានមុខមាត់មានឋានៈបនស័កល្បីទៅនៅផ្នែកខាងការសង្គ្រោះការជួយឬក៏ចំណេះដឹងសិល្បៈវិជ្ជាអីអីទាំងអស់ហ្នឹងវាជារឿង ការរស់នៅសម្រាប់បច្ចុប្បន្នហ្នឹងណាអានឹងយើងហៅថាបញ្ញាទៅប៉ុន្តែតាមពិតទៀតនេះបើនិយាយពីអភិធម្មវិញអានឹងត្រង់តែជាមនសិការៈទេឲ្យវាចំជាតួបញ្ញាហើយមិនតន់ថាបានទេទៀតបើបញ្ញាបើតល់តែប្រព្រឹត្តទៅក្នុងគុកសលនឹងតែម្ដង ឃើញណាឆ្លាតឆ្លៀសក្នុងកុសលនឹងចឹងទៅបានវាជាបញ្ញាហើយបើវាក្រំតែជាការឆ្លាតឆ្លៀសប៉ុណ្ណឹងទេវាមិនតាន់ចាប់ទៅកាលណាទេជួនកាលវាឆ្លាតក្នុងរឿងលោភៈចឹងដែរតែយើងក៏ហៅថាឆ្លាតចឹងដែរយើងហៅថាអ្នកប្រាជ្ញអីចឹងដែរប៉ុន្តែវាមិនតាន់ប្រកបជាទូបញ្ញាទេអានឹងយើងគ្រាន់តែហៅហៅអ្នកប្រាជ្ញមែន ប៉ុន្តែមិនដឹងអ្នកប្រាជ្ញនឹងស្អីអ្នកប្រាជ្ញធ្វើគ្រាប់បែកបរមាណូគ្រឿងសត្រាវុធឬក៏ស្អីស្អីផ្សេងផ្សេងទៅ ដែលជាគ្រឿងបំផ្លាញលោកគ្រឿងសវឹងគ្រឿងញៀនគ្រឿងជាប់ជំពាក់ដឹកនាំអ្នកដតីឲ្យរីករាយសប្បាយញញ័រនៅក្នុងលោកអីអីទាំងអស់ហ្នឹង ណាអានឹងវាមិនមែនជាតួបញ្ញាទេ វាប្រព្រឹត្តទៅនៅក្នុងអកុសលទៅវិញប៉ុន្តែបើឆ្លាតអានឹងវាជាតួមនសិការៈចេតសិកគឺមកពីចេះធ្វើទុកក្នុងចិត្ត ណាចេះធ្វើទុកក្នុងចិត្តរៀនតតតគ្នាមកណាមនសិការៈមិនមែនបញ្ញាទេអានឹងមនសិការៈប្រែមកថាចេះធ្វើទុកក្នុងចិត្តចេះធ្វើទុកក្នុងចិត្តទៅចេះបង្កើតគ្រឿងផ្សេងផ្សេងដោយសម័យយើងសប្ងៃនឹងទូរស័ព្ទទៅកុំព្យូទ័រទៅហើយបច្ចេកវិទ្យាផ្សេងផ្សេងទៅកម្មវិធីប្រូក្រាមអីអីទាំងអស់ហ្នឹង ចឹងទៅដោយមនសិការៈមិនតន់ចាត់ថាជាកុសលទេវាមិនដឹងជាចិត្តបង្អោនទៅដើម្បីឲ្យ មនុស្សសលោកនឹងយ៉ាងម៉េចក្នុងចិត្តរបស់អ្នកដែលបង្កើតរបស់ទាំងអស់ហ្នឹងបើវាបង្អោនទៅដើម្បីឲ្យគេបានសេចក្តីសុខឲ្យមានការចម្រើនទៅដោយចំណេះដឹងគុណធម៌ក្នុងខណៈចិត្តហ្នឹងក៏ជាកុសលអញ្ចឹងទៅវានៅលើការកើតឡើងនៃចិត្តហ្នឹងទៀតណា បើវាបង្អោនទៅត្រង់តែឲ្យគេសបាយរីករាយរហូតដល់ទៅមិនបានណាគិតគូរដល់សុខសន្តិភាពអីអីផ្សេងផ្សេងនៅឧទាហរណ៍ដូចជាអាកម្មវិធី virus មេរោគដែលបំផ្លាញរបស់របរគេប្រើប្រាស់កុំព្យូទ័រអីហ្នឹងត្រូវខូច តិចខ្ទីរាប់ម៉ឺនរាប់សែនរាប់លានគ្រឿងរបស់គេហ្នឹងអាហ្នឹងវាទៅជាអត្តនេទានទៅទៅជាចោរកម្មទៅទៅជាការបំផ្លាញអញ្ចឹងទៅវិញប៉ុន្តែអានឹងក៏លចេះដែរណាបានអាច បង្ហោះគេហៅមេរោគណាកម្មវិធីហ្នឹងគឺថាវាអាចធ្វើឲ្យគ្រឿងគេប្រើប្រាស់ហ្នឹងខូចទៅបានទេណា អាកុំព្យូទ័រអីប្រើនេះណាអឺបង្ហោះតាម ណាអ៊ីនធឺណិតវិទ្យាយអីអីទាំងអស់ហ្នឹងព្រោះគេគេចេះណាបានគេបង្កើតអាហ្នឹងបានប៉ុន្តែមើលបញ្ញាឬអត់អាហ្នឹងចេះអញ្ចឹងយើងហៅគេចេះអញ្ចឹងដែរឆ្លាតអញ្ចឹងដែរស្អីអញ្ចឹងដែរប៉ុន្តែឆ្លាតខាងខូចអញ្ចឹងទៅឃើញអាហ្នឹងវាមិនមែនជាតួបញ្ញាទេអាហ្នឹងត្រឹមតែចង់បញ្យល់មួយក្មួយកូនចៅណាញាតិញោមស្ដាប់ស្ដាប់អញ្ចឹងទៅជាមួយកូនចៅនឹងដែរអញ្ចឹងទៅត្រឹមតែចង់ឲ្យកូនចៅនឹងបានយល់ដឹងថា ពាក្យថាបញ្ញា បញ្ញា អ្នកប្រាជ្ញអីក្នុងโลกនេះមិនតាន់ប្រកបជាទូបញ្ញាពិតប្រកបទេវាតល់តែចេះដឹងបងអោនទៅដើម្បីប្រយោជន៍សុខដល់សង្គមដល់ណារហ័សបព្វជិតដល់មេត្តាបិតាដល់ណាសកលលោកនឹងចឹងទៅអានឹងបានជាកុសលជាការឆ្លាតក្នុងកុសលពីចឹង ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បញ្ញានឹងមិនអាច មកដល់កម្រិតមួយ នៃការរំលត់ទុកផ្លូវចិត្តបានទេគ្រាន់តែថាបញ្ញាជាកុសលមែនបង្អោនទៅដើម្បីសេចក្តីសុខស្រួលផ្លូវកាយគេណាដើម្បី ការរស់នៅដើម្បីគ្រឿងសម្ភារៈប្រើប្រាស់អីអីនឹងចឹងទៅវាជារឿងខាងក្រៅឯចំណែកចូលមកដល់ផ្លូវចិត្តទាល់តែបញ្ញាក្នុងពុទ្ធសាសនា តាមផ្លូវពធัวទៀតក្នុងលោកហ្នឹងក៏មានខ្លះខ្លះដែររឿងគុណធัวសិលធัวការអប់រំណែនាំអីហ្នឹងប៉ុន្តែទោះជាយ៉ាងណាក៏នៅតែមិនដល់កម្រិតទេតលតែតលតែណែនាំអប់រំតាមព្រះធัวតាមផ្លូវនៃពុទ្ធសាសនា ពីព្រោះកម្រិតដែលអាចរលត់សេចក្តីទុកបានទៅតលតែបានឃើញសច្ចធัวដឹងសេចក្តីពិតនៃជីវិតបានរលត់នៅតណ្ហាដឹងធាតតាមសេចក្តី ពិតគេនឹងរលត់សេចក្តីប្រកាន់ដល់ទៅរលត់សេចក្តីប្រកាន់វានៅត្រង់ដែលបញ្ញាបានដឹងថានេតាំងមៈមៈនោះមិនមែនជារបស់យើងណានេសោហមស្មេនោះមិនមែនជាយើង អ្នកមេសោអត្តាតេនោះមិនមែនខ្លួនរបស់យើងគ្រាន់តែជាធាតដែលអាស្រ័យបច្ច័យកើតឡើងអានឹងត្រង់តែបញ្ញាឃើញច្បាស់អញ្ចឹង ហើយបើអត់មានបញ្ញាទេណាមួយក្មួយអីហ្នឹងគ្រាន់តែឮអញ្ចឹងបែបអត់ស្រួលខ្លួនទេអនិយាយពីរឿងអត់អត់មែនជាខ្លួនអត់មែនរបស់ខ្លួនអីហ្នឹងបែបភ័យណាភ័យអញ្ចឹងទៅអាហ្នឹងព្រោះមិនមែនជាបញ្ញា ដែលកើតឡើងវាភ័យអញ្ចឹងឯងចឹងវាវាអាចភ័យតក់ស្លុតត្រង់ដែលថា អត់មានអីជារបស់ខ្លួនអញ្ចឹងខ្លួនឯងនឹងមិនលហេមលហាមិនទុកមិនលំបាកណាស់ហើយហើយអត់ដល់អត់មានខ្លួននឹងមិនដឹងថាម៉េចទេអត់មានខ្លួនអញ្ចឹងអានឹងវាអត់យល់ដែលបញ្ញាវាមិនតាន់កើតឡើងនោះវាទៅជារឿងតក់ស្លុតវាទៅជារឿងភ័យខ្លាចទៅវិញអានឹងដូច្នេះកម្រិតនៃបញ្ញាដែលដឹងការពិតនេះគឺល្អិតល្អន់ជ្រៅណាស់ ណាជ្រៅណាស់គ្រាន់តែចង់រំលឹកឲ្យឃើញថាបញ្ញា ក្នុងប្រសាសនានេះ គឺនៅ ក្នុងលោកនេះមិនអាចសម្រេចបានទេ ក្នុងលទ្ធិសាសនាដទៃណាក៏មិនអាចសម្រេចបានដែរគ្រាន់តែលើឈ្មោះបែបចង់ខ្លាចទៅហើយប៉ុន្តែតាមពិតបញ្ញាគឺជាគុណដ៏ក្រៃលែងដែលអាចរំលត់នៅសេចក្តីទុក្ខបាននេះ អាការដែលយើងខ្វល់នឹងខ្លួនឯងពេញពិភពលោកនេះគឺនោះវាជារឿងការខ្វាយខ្វល់ទោះជាសុខសប្បាយរីករាយអីទៅម្ដេចម្ដាក៏ជាការសុខសប្បាយដោយការដែលមិនដឹងសេចក្តីពិតនឹងឯង វាជាការប្រកាន់ថាខ្លួនឯងអ្នកសុខសប្បាយចឹងទៅ ដោយមិនដឹងថាវិញ្ញាណដែលកើតឡើងដឹងរូបវិញ្ញាណដែលកើតឡើងដឹងសម្លេងវិញ្ញាណដែលកើតឡើងដឹងក្លិនដឹងរសដឹងថតពៈដឹងធម្មារម្មណ៍វាអត់បានដឹងវិញ្ញាណនឹងទេឡើយចេះតែសម្គាល់តែខ្លួនឯងជាអ្នកបានដឹងចឹងទៅ ហើយសបាយទៅនៅពេលណាដែលរូបសម្លេងក្លិនរសផតពៈអារម្មណ៍របស់វិញ្ញាណនឹងជាទីពេញចិត្តចឹងទៅ ណាមេងក្មេងអីនាំគ្នាសបាយចឹងទៅមានស្រីមានប្រុសអីអីចឹងទៅណាអានឹងរហូតដល់ទៅចោលម៉ែចោលឪអីចឹងទៅក៏មានដែរណាអានឹងដូចជាឥឡូវនៅបាត់ខ្លួនព្រោះតែរោមមិនតាន់ឃើញអីដែល នៅពេលដែលបនប្រពៃណីជាតិអំទូកនេះមានតាំងពីបរមបុរាណមកហ្នឹងអញ្ចឹងគេថាបនអ្នកខត្តរិទ្ធបនបនសម្រាប់ ជាតិនេះណាហើយដល់ទៅវាមានឧបតវៈហេតុអញ្ចឹងទៅឥឡូវហ្នឹងនៅដើររមនុស្សនៅឡើយទេរួមតន់ឃើញអញ្ចឹងហើយវាមិនប្រកបជាថាដែលបាត់ហ្នឹងគឺបាត់បង់ជីវិតទេ ណាវាវាវាគ្រាន់តែថាដល់ទៅពេលវាមានស្លាប់អញ្ចឹងទៅក៏វាបាន ទៅជាប្រកាសផ្សព្វផ្សាយបាត់មនុស្សអីអញ្ចឹងទៅឃើញទេវាអាចជាការបាត់ដែលនាំគ្នារត់ទៅនៅណា សិនទៅក៏មិនដឹងគេថាបាត់ពីមកវិញ3ណាណាស្ដាប់យល់ទេបាត់ពីមក3ហ្នឹង វាបានកូនមួយមកថែមទៀតមកអានឹងក៏វាមានតែចឹងគ្រាន់តែមកត្រូវពេលគ្នាដែល មានឧបទ្ទវហេតុចឹងទៅវាភ័យក្រៃលោតការបាត់នឹងវាជាការស្លាប់ចឹងទៅក៏នៅរੂអីចឹងទៅវាមិនតាន់ប្រកាសយ៉ាងណាទេប៉ុន្តែរបៀបបាត់អញ្ចឹងវាមានតែរឿយរឿយរហូតមកហ្នឹងដែលនាំគ្នា រត់ចោលផ្ទះសំបែងចោលម៉ែចោលឪអីអីហ្នឹងមាន តាំងពីសម័យពុទ្ធកាលមកមើលដូចនាង រកអាចារ្យអីចឹងទៅទៅទៅកូនពីរចឹងទៅតែក៏មានរឿងរ៉ាវកំសត់កើតឡើងចឹងទៅឬក៏ដូចជាមេដារបស់ចូលលបណ្ឌកៈមហាបណ្ឌកៈអីអីចឹងទៅ ណាមដែលរត់ចោលផ្ទះចោលអីអាហ្នឹងមកពីអីមកពីអត់ដឹងអត់ដឹងថាណែអាការដែលស្រឡាញ់អាការដែលជាប់ជំពាក់អីហ្នឹងគឺជាការកើតឡើងនៃវិញ្ញាណដឹងអារម្មណ៍នឹងតែប៉ុណ្្នឹងទេតើ ណាទេវតាគឺទេវបុត្រទេពធីតាអីក៏ដោយដែលថាសបាយរីករាយណាស់ដោយកម្មគុណជាទឹកប៉ុន្តែពិនិត្យមើលមើលដោយបរមត្តដោយអភិធម្មមានទេវតាណាក្រំតែជាវិញ្ញាណដែលកើតឡើងដឹងនៅអារម្មណ៍នឹងតែប៉ុណ្្នឹងទេតាសន្មតទេវតាប៉ុន្តែមានអី កាលដែលបានដឹងអារម្មណ៍ក្នុងលោកនេះ គឺវិញ្ញាណយើងខំមកធ្វើបន់ប្រាថ្នាឲ្យទៅកើតឋានសួគ៌អីអីចឹងទៅប៉ុន្តែដល់ទៅកើតទៅជាទេវតា មានបានដឹងអារម្មណ៍នឹងឯណាវិញ្ញាណដែលកើតឡើងដឹងអារម្មណ៍ប៉ុន្តែប្រកម្មថានឹងជាខ្លួនយើងជាអ្នកដឹងរូបសម្លេងក្លិនរសផតពៈជាទីត្រេកអរជាទីពេញចិត្តនឹង ដល់អញ្ចឹងទៅក៏សបាយទៅនៅពេលដែលអារម្មណ៍នឹងវាជាទីស្រឡាញ់ជាទីត្រេកអរជាទីពេញចិត្តអញ្ចឹងទៅក៏សបាយរីករាយនឹងដោយសេចក្តីស្រឡាញ់ដោយសេចក្តីស្នេហានឹងភ្លេចគិតអំពីមេត្តាបៃតាអីអីចឹងទៅអាហ្នឹងក៏វាមានជាហោហែចឹងមកចឹងអាហ្នឹងរឿងកូនចៅក៏គ្រាន់តែរំលឹកអញ្ចឹងផងដែរចឹងដើម្បីទោះជាយើង ធម្មតាធម្មជាតិត្រូវរៀបការអីអីចឹងទៅណាជាភរិយាស្វាមីអីក៏ត្រឹមត្រូវតាមប្រពៃណីទៅវាទៅជាកតញ្ញូវាទៅជាមុខមាត់ក្រុមគ្រួសារយើងមេត្តាបិតាយើងអីចឹងទៅគឺក៏ជាកិច្ចមួយដែលកូនប្រុសស្រីនឹងប្រព្រឹត្តទៅដោយត្រឹមត្រូវទៅនឹងវាទៅជា ការដឹងគុណម៉ែឪអញ្ចឹងទៅវិញទៅណា ទោះជាម៉ែឪត្រូវហត់ត្រូវនឿយលំបាកលំបិនរៀបចំទុកដាក់កូនចៅនឹងហត់ណាលំបាកដល់អស់លុយអស់កាក់អីប៉ុន្តែអានឹងវាជារឿងដែលយើងនិយមរាប់អានក្នុងប្រទេសក្នុងនគរមកវាទៅជាមុខមាត់កិត្តិយសមេដាបិតាជើងភៀវអ្នកតូចអ្នកធំអីសពគ្រប់អញ្ចឹងទៅអញ្ចឹងកូនចៅនឹងគឺថាដែលត្រូវមានសេចក្តីស្នេហាអីក៏ត្រូវដោះស្រាយទៅតាមប្រព ពៃណីចឹងទៅអានឹងក៏រំលឹកចឹងដែរណាកុំបណ្ដោយខ្លួនឲ្យខូចខ្លួនខូចគេខូចឈ្មោះរបស់មេដាបេដាវងតកូលអានឹងពយល់អញ្ចឹងពីព្រោះអីពីព្រោះការដែលមិនដឹងអាហ្នឹង សម្គាល់ថាខ្លួនឯងនឹងជាអ្នកមានជាអ្នកបានជាអ្នកសប្បាយអីអីចឹងទៅ វាជារឿងលងងទេចឹងនៅក្នុងអវិជ្ជានឹងឯងចឹងនៅវាជារឿងការខ្វល់នឹងខ្លួនឯងនឹងរហូតដល់ទៅភ្លេចគុណម៉ែគុណឪអីចឹងទៅអាហ្នឹងវាមិនមែនជារឿងត្រឹមត្រូវទេណា វាមិនមែនជារឿងត្រឹមត្រូវទេកុំគិតថាវាជាសេរីភាពអីរបស់យើងមិនមែនទេអានឹងសេរីភាពរបស់កិលេសទេសេរីភាពរបស់តណ្ហាដែលខ្វះការអប់រំទៅទេអានឹងឲ្យកូនចៅនៅយើងស្រុកស្រែជនបទអីចឹងវាមិនសូវប្រមាណទេ មួយមួយតិចតួចទេចឹង ណាបើវាដូចជានៅក្នុងទីក្រុងរាជធានីអីចឹងវាទំនើបណាទៅដោយសម្ភារៈក៏វាភ្លើតភ្លើនទៅតាមនឹងចឹងទៅ ឬក៏វា ទំនើបទៅដោយការតុបតែងខ្លួនអីអីចឹងទៅក៏វាស្ទុះស្ទាទៅតាមនឹងចឹងទៅវាមានច្រើនចឹងទៅទាំងណា ថាមិនស្ដាប់ប្រាប់មិនតាមចាប់មិនឈ្នះចិត្តតែប្រព្រឹត្តទៅទៅពីទៅះរហូតដល់ទៅគ្រឿងញៀនគ្រឿងអីអីហ្នឹងក៏សម្បូរដែរដោយសារការដែលទៅតាមមិត្តភ័ក្តិអីអីចឹងទៅដោះខ្លួនមិនរួចជាប់គ្រឿងញៀនអីចឹងទៅដោយសារការដែលយើងខ្សែគប់ហ្នឹងមិនបានពិនិត្យឲ្យដិតដល់តើជាមនុស្សបែបណាជាមិត្តជាភ័ក្តិហ្នឹងអាហ្នឹងឲ្យកូនចៅហ្នឹងបានស្ដាប់រឿងរ៉ាវអញ្ចឹងខ្លះគឺថាហើយ មកពិនិត្យនៅក្នុងផ្លូវព្រះធម៌នេះ ត្រង់ដែលថាបញ្ញាដែលអាចកំណត់ដឹងការពិតបាននឹងរមែងស្ងប់រងាប់រួចផុតអំពីរឿងរ៉ាវនៅក្នុងโลกនេះមកពីដឹងសេចក្តីពិតនឹងដល់ទីបំផុតមួយ គឺมันបានខ្វល់នឹងខ្លួនឯងទេ អ្វីអ្វីប្រកបជាខណ្ឌភេទអាយតនៈប្រកបជាសច្ចធម៌ប្រកបជាធម្មជាតិដែលជាផលនៃបច្ច័យ អានឹងជាវិទ្យាសាស្ត្រទេតាចឹងដែលគេរកឃើញផ្សេងផ្សេងផ្នែកខាងរូបសាស្ត្ររូបធាតុអីអីហ្នឹងសុទ្ធតែផ្សំគុំទាំងអស់នៅដែលយើងរៀនវិទ្យាសាស្ត្ររៀនផ្នែកខាងគីមីវិទ្យាអីអីហ្នឹងសុទ្ធតែជាគ្រឿងផ្សំគុំជីវិតនេះគឺសិតតែជាគ្រឿងផ្សំគុំទាំងអស់ព្រោះគ្រាន់តែថាបញ្ញាផ្លូវលោកនេះវាមិនអាចចូលដល់កម្រិតជាបរមត្តតែទាំងរូបធัวទាំងអរូបធัว វិញ្ញាណអីអីនេះហៅថាចិត្តវិញ្ញាណនេះចិត្តចេតសិកនេះ បញ្ញាក្នុងពុទ្ធសាសនា បានដឹងសពគ្រប់ទាំងអស់ដល់តែបានដឹងសពគ្រប់អញ្ចឹងទៅវាអត់មានស្អីជាតួខ្លួនទេខ្លួនយើងនឹងត្រង់តែសន្មត់ទេអវ័យអវ័យសត្វតែអាស្រ័យបច្ច័យកើតឡើងដល់តែបញ្ញាកំណត់ដឹងសេចក្តីពិតចឹងទៅវារលត់សេចក្តីប្រកម្មថាជាសត្វបុគ្គលជាតួខ្លួនយើងចឹងទៅបានវាអស់ទុកអស់កង្វល់ វាអស់អាការខ្វាយខ្វល់នឹងខ្លួនយើងទៅអ្វីៗក៏គ្រាន់តែជាធាតទាំងអស់រូបធាតនេះចម្រើនឡើងដោយជាតិបាយនំចំណីត្រីសាច់នឹងតែកាលណាវិញ្ញាណរលត់ទៅទៅជាសាកសពឯងដែលគេត្រូវយកទៅចោលវាជាគំនូអាហារដែលបរិភោគរាល់ថ្ងៃហ្នឹងណាដីទឹកភ្លើងខ្យល់នឹងក៏ប៉ុណ្្នឹងទេតើអានឹងយើងអាចគិតបានទេតើ ប្រយោជន៍ដែលយើងបានស្ដាប់ធម៌នោះគឺយើងគិតទៅដល់សេចក្តីពិតអញ្ចឹងវិញ្ញាណរលត់ព្រឹបគឺទៅជាសាកសពដែលគេយកទៅចោលហើយហើយអាដែលនៅរស់សពថ្ងៃនោះគឺនៅវិញ្ញាណធាតុនឹងប៉ុណ្ណឹងទេតាហើយបើមានវិបស្សនាបញ្ញាក្នុងពុទ្ធសាសនានេះឃើញវិញ្ញាណធាតុនឹងគ្រាន់តែជាធាតុអត់មានជាសត្វបុគ្គលកុហកបព្វជិតប្រុសស្រីអីទាំងអស់ការឃើញរូបចក្ខុវិញ្ញាណធាតុការឮសំឡេងសោតវិញ្ញាណ នធាតឮហើយឃើញហើយរលត់ទៅ ដឹងក្លិនដឹងរសដឹងផុតថាពាក់ហើយរលត់ទៅវាមាននៅជាស្រីជាប្រុសជាយើងឯងវិញ្ញាណនឹងរលត់អស់អត់កើតតមកទៀតជាសាកសពឯរូបនឹងគេយកទៅបូជាគេយកទៅកប់ហ្នឹងទៅណាប៉ុណ្ណឹងទេដែលរស់នៅរាល់ថ្ងៃហ្នឹងត្រឹមតែជាធាតអញ្ចឹងអានឹងបញ្ញាក្នុងពុទ្ធសាសនាហ្នឹងអស្ចារ្យអញ្ចឹងណាចឹងប៉ុណ្ណឹងចុះការសំដែងពធទាំងសំគួរដោយនៅពេលវេលា ហើយមានបញ្ហាខ្លះដែរណាសំដែងសំដែងនេះភ្លេចឆ្លើយបញ្ហាណាឆ្លើយបន្តិចទៅសនានេះខ្ញុំបាទឈ្មោះបុតលីវ៉ានីទេណាតកូលបុតដូចជាគ្រូដែរណារស់នៅភូមិអ្នកតាស្នឹងស្រុកព្រៃឈរ សំសួរលោកគ្រូពីកោតត្រពូសង់មានន័យយ៉ាងណាខ្ញុំឮថាកោតត្រពូសង់មានប្រពន្ធដោយគិរិវៈហើយអ្វីក៏ធ្វើបន់បានបន់ដែរចុះប្រសងសប្ថ្ងៃហើយអ្វីចាំបាច់មានវិន័យតែកោតត្រពូសង់នោះមានទោសដែរឬទេបើខ្លួនមានប្រពន្ធហើយគេធ្វើបន់ជាមួយគូបង្គូសូមលោកគ្រូអភ័យទោសមកពីខ្ញុំឆ្ងល់យូរហើយណា ហ្នឹងហើយចឹងហើយទៅតែមានឱកាសបានសួរកាលមុនវាមិនតាន់មានហេតុដល់ព្រមត្រូវសួរឥឡូវហេតុដល់ព្រមហើយគឺបានសួរអញ្ចឹងហើយទៅណាអ្វីអ្វីវាតតែមានហេតុណាតែយើងយល់អំពីអ្វីអ្វីមានហេតុទៅអស់សង្ស័យណាវាមិនតាន់ដល់ពេលថាអូយបើដឹងធัวនឹងល្អអញ្ចឹងខ្ញុំរៀនតាំងពីក្មេងមកវាមានហេតុ ឯងនឹងឲ្យរៀនបើវាអត់ថែទៅគឺនៅវាវាអត់អាចមកបន្ទោសយើងបន្ទោសអ្នកណាអីទេអ្វីអ្វីវាមានហេតុដែលយើងបានរៀនធัวបានស្ដាប់ធัวឥឡូវមកពីវាមានហេតុឲ្យរៀនឲ្យស្ដាប់អញ្ចឹងអាដែលមុននោះអាមុនវាអត់ហេតុបើអញ្ចឹងវាមិនមែនជារឿងដែលយើងត្រូវទៅកើតទុកមិនសុខចិត្តទេអាហ្នឹងចង់បញ្យល់ពីរឿងហេតុហ្នឹងយើង អ្វីអ្វីគឺថាវាមានហេតុបានវាកើតឡើងវាអត់មានរឿងដែលយើងក្តៅក្រហាយស្ដាយក្រោយទេតាមយ៉ាងឯឆ្លើយម្ដងមួយម្ដងមួយកោតភូសង្ឃមានន័យយ៉ាងណាបានន័យថាមិនមែនជាតួប្រសង្ឃ ចំពិតប្រកបទៅទេ ពីព្រោះអត់មានសម្ពុតការសាវកអីគ្រប់គ្រាន់ទេ ទៅបួសអញ្ចឹងមានអ្នកពពោះអីចឹងវាគ្រាន់តែថា មានសម្ពុតសម្គាល់ថាជាអ្នកបួសបន្តិចបន្តួចយកមកចងនឹងដៃនឹងចង្កេះនឹងកកនឹងជាជាអីចឹងទៅណាប៉ុណ្ណឹងទេហើយដល់ពេលយូរទៅដល់ពេលអស់កោតត្រភូសង្ឃហ្នឹងទៅវាចេះគិតឃើញខ្លួនឯងណា អូយតិចបន្តួចអញ្ចឹងវាលំបាកនឹងទុកដាក់ណាទៀតតិចចងនឹងដៃនឹងចង្កេះអីស្រាយទៅវិញចោលអស់ទៅហ្នឹងគឺអស់អ្នកបុះហ่ะដូច្នេះដែលនៅដែលឈ្មោះតកោតពូសង្ឃហ្នឹងវានៅមានតិចតួចអញ្ចឹង ហើយដែលថាកោតភូសង្ឃហ្នឹងមាន ប្រពន្ធដូចជាគរាវៈហ្នឹងអាហ្នឹងគឺពិតប្រកបណាគឺពិតប្រកបមានប្រពន្ធមានកូនមានអីអញ្ចឹងណាពិតប្រកបអញ្ចឹងអញ្ចឹងណាហើយចុះប្រសង្ឃហើយហេតុអ្វីក៏ធ្វើបន់បានបន់មកអំពីអ្នកធ្វើហ្នឹងមិនមែនធ្វើចំពោះបុគ្គលគឺ បានព្រះសង្ឃមកជាអារម្មណ៍ហើយ ការឲ្យទានជាដើមនឹងក៏ឧទ្ទិសចំពោះសង្ឃដោយសេចក្តីនឹករលឹកជ្រះថ្លាចំពោះព្រះសង្ឃតាំងតែពីសម័យពុទ្ធកាលរហូតមកដល់សពថ្ងៃអីនឹងអញ្ចឹងដែលត្រួតត្រងសម្ពុតការសាវពរមានធម៌មានវិន័យប្រព្រឹត្តទៅល្អត្រឹមត្រូវនឹងក៏រកមកជាអារម្មណ៍នៃសេចក្តីជ្រះថ្លាហើយឲ្យទានទៅ អានឹងគ្រាន់តែថាមានកោតចភូសង្ឃនឹងគ្រាន់តែជាតំណាងមកចឹងទៅចឹងមកជាតំណាងដូចជាយើងថ្វាយបង្គំពពុទ្ធអញ្ចឹងវាមានពុទ្ធរូបពុទ្ធបរិមានឹងឯង តែមិនមែនជាពុទ្ធមេទេណាគ្រាន់តែជាតំណាងមកសម្រាប់យើងថ្វាយបង្គំហើយដល់យើងថ្វាយបង្គំយើងបង្អោនទៅលើគុណព្រះសម្មាសម្ពុទ្ធបង្អោនទៅលើព្រះបញ្ញាគុណរបស់ព្រះអង្គបតីសេចក្តីបរិសុទ្ធបតីករណារបស់ព្រះពុទ្ធណោះយើងថ្វាយបង្គំអញ្ចឹងណាហើយដល់ទៅក្នុងការដែលយើងថ្វាយបង្គំព្រះសង្ឃហ្នឹងក៏ដូចគ្នា គឺយើងបង្អោនទៅរកសិលសមាធិបញ្ញា ដែលមាននៅក្នុងព្រះសង្ឃយើងបង្អោនអញ្ចឹងអានឹងគឺអញ្ចឹងយ៉ាងណាមិញក្នុងការដែលថ្វាយទៀនចំពោះកោតភូសង្ឃហ្នឹងគឺ មិនមែនជាការដែលធ្វើចំពោះបុគ្គលទេគឺថាដែលមាន ផលច្រើនរាប់មិនបានប្រមាណមិនអស់ហ្នឹងយើងស្ដាប់ឲ្យបានថាឧទ្ទិសចំពោះសង្ឃ សនានឹងនៅក្នុងបិដកលេខ28តេខេណាវិភាំងវសោមជ្ឈិមនិកាយឧបរិបណ្ណាសកៈទៅណាលេខ28មើលទៅឃើញហើយតេខេណាវិភាំងកៈសោគឺណាតេខេណាវិភាំងវសោមើលនេតិកាទៅហើយបើកមើលទៅ ណានឹងហើយចុះប្រសងសប្ងៃហេតុអ្វីចាំបាច់មានវិន័យប្រសងត្រូវមានវិន័យរបស់សង្ឃអញ្ចឹងទៀតព្រោះចូលកម្មនោះពោះជាបព្វជិតនឹងគឺមានវិន័យណែប្រព្រឹត្តទៅអ្វីដែលជាការប្រព្រឹត្តរបស់គរិយវៈប៉ុន្តែមិនសមរម្យសម្រាប់បព្វជិតព្រះអង្គក៏បញ្ញត្តិទៅតែនៅដោយប្រការផ្សេងផ្សេងនឹងតាមសិក្ខាបទវិន័យនឹងព្រះអង្គទ្រង់បញ្ញត្តិទៅដោយសព្វញ្ញុតញ្ញាណណា ហ្នឹងអញ្ចឹងហើយលកោតរភូសងហ្នឹងមានតោកដែរឬទេបើខ្លួនមានប្រពន្ធអីអីដែលគេធ្វើបន់ជាមួយអាហ្នឹងក្នុងបៃដកលេខ28ហ្នឹងមានស្រាប់ហើយនៅព្រះអង្គទ្រង់សម្ដែងថាណាកោតរភូសងនឹងឯងគឺជាបុគ្គលទ្រុសិលមានធัวដល់លេមក អានឹងព្រះអង្គសម្ដែងអញ្ចឹងជាជាភិក្ខុទ្រុសិលមានធัวដល់លាមកបាបហ្នឹងណាណាបាបដោយការប្រព្រឹត្តទ្រុសិលហ្នឹងណាណា មានបាបធัวមានអកុសលធัวហ្នឹងអញ្ចឹងយើងនិយាយតែបាបប៉ុណ្ណឹងយើង អាចស្ដាប់បានហើយប៉ុន្តែយើងកុំឲ្យមកច្បុកច្បល់ជាមួយគ្នានឹងអ្នកថ្វាយទៀនព្រោះអ្នកថ្វាយទៀនមិនមែនជាការទៅគំត្រួលរឿងទ្រុះសិលហ្នឹងទេ អូយខ្ញុំត្រេកអរណាស់ឲ្យទ្រុសិលអញ្ចឹងទៅទៀតទៅឲ្យខ្ញុំគ្រប់គ្រងណាស់ខ្ញុំចិញ្ចឹមនឹងថែរក្សា អ្នកទ្រុសិលអ្នកមច្ឆាទិដ្ឋិហ្នឹងអាហ្នឹងគឺការគ្រប់គ្រងហ្នឹងបាទប៉ុន្តែបើឲ្យទៀនដោយសង្គ្រោះអាហ្នឹងជាកុសលឬក៏ឲ្យទៀនឧទ្ទិសចំពោះសង្ឃអាហ្នឹងដែលមានផលព្រះអង្គទ្រង់សម្ដែងថា មយ៉ាងអសង្ខយ៉ាងគឺណាអសង្ខយ៉ាងអបមយ៉ាងវទាមីតិថាគាត់ពោលថារាប់មិនបានប្រមាណមិនអស់ នៅអានិសង្សនៃការឲ្យទាននឹងមកពីឧទ្ទិសចំពោះសង្ឃដោយការនឹករលឹកចំពោះសង្ឃដែលវិន័យអន្តរាយទៅនេះចិត្តតែនឹងអស់ហើយនឹងដល់ចឹងនឹកក៏នឹកនឹកដល់ប្រសង្ឃដែលគង់នៅ ដែលត្រួតត្រងពធព្រះវិន័យដែលត្រូវបាត់បង់អស់ទៅនឹងក៏ស្វាយទានឧទ្ទិសដល់ប្រសង្ឃនឹងដោយការនឹករលឹកដល់គុណរបស់ព្រះសង្ឃនឹងនឹងឯងដែលមានផលច្រើនរាប់មិនបានប្រមាណមិនអស់ អានឹងរឿងថ្វាយទានដែលមានបត់នឹងយ៉ាងចំណែកជារឿងតែកាលណាបួសហើយមិនប្រព្រឹត្តតាមធម៌វិន័យទ្រុសិលអានឹងគឺបាបទាំងបាបវាដីឡែកផ្សេងចឹងទៅអានឹងដែលយើងត្រូវឲ្យបានជ្រាបយល់សេចក្តីនឹងប៉ុណ្ណឹងចុះខ្ញុំប្រកាសណាសូមទុកដាក់ប្រាក់បុជាបទទេសនាចូលរួមក្នុងទីបន់ការប្រាក់នេះ បដានិងពុទ្ធបរិស័ទនៅវត្តទូលខ្ពស់ទាំងអស់បុជាពធัว50ម៉ឺនទាំងណាហើយពុទ្ធបរិស័ទថែម20ម៉ឺនទៀតទៅជា70ម៉ឺនថាធុថាធុទាំងអញ្ចឹងខ្ញុំកណាចូល30ទៀតណាឲ្យបានមកលេអានោះហើយធុថាធុទាំងណា ចឹងបានពលានពជាពធัวហើយទុកដាក់សម្រាប់ចាក់ចែងក្នុងការកសាងរបងខ្លោងទ្វារវត្តមង្គលារាមហើយឯងទាំងហើយវត្តទូលខ្ពស់សូមឲ្យបាន